នឹងឯងអរតនីពុទ្ធដីកានៅក្នុងអបមាទវៈនឹងមកប្រកាសសម្ដែងមកគាថាទាំងប្រធេរៈគឺនៅក្នុងអបមាទវៈដែលព្រះអង្គទ្រង់ប្ររពចំពោះកំភៈខោសកៈធ្វើឲ្យកំភៈកោសកៈក្នុងកាលនោះដែលបាន ទៅកល់ព្រះអង្គជាមួយនឹងប្របាទពិមពិសាទាំងកណាកំភៈកោសកៈសេដ្ឋី នឹងឯងហើយត្រូវជាជាបុត្រនិសា ជាកូនប្រសា របស់ប្របាទពិមពិសាផងជាមួយគ្នានឹងកូននាង ស្នំកណាព្រោះមានរឿងរ៉ាវទាំងព្រោះរៀបរាប់បន្តិចចុះដែល បានមកជាកូនប្រសាប្របាទពិមពិសាហ្នឹងគឺនៅក្រុងរាជគ្រឹះនឹងឯងដល់ទៅអ្នក ផ្ទះហ្នឹងវាមាន ជំងឺរោគអីឆ្លងអីអីចឹងទៅក៏ម៉ែឪបញ្ជូនឲ្យចេញពីផ្ទះទៅហើយតាំងពីក្មេងទៅដល់ពេលជាង10ឆ្នាំទៅហើយវាឆាប់ធំហើយដល់អញ្ចឹងវាវាខុសគ្នា ពីក្មេងហើយនឹងត្រឹមតែជាង10ឆ្នាំត្រឡប់មកវិញអត់មានណាមើលស្គាល់ហើយម៉ែឪនឹងបានផ្ដាំផ្ញើកប់កំណប់អីអីទុក ដឹងថាมันអាចនៅរស់បានព្រោះជំងឺកាចសាហាវត្រូវឆ្លងចឹងទៅក៏បញ្ជូន កូននឹងឲ្យចេញផុតទៅ បាន នៅរស់ត្រឡប់មកវិញគឺអស់ផ្ទះអស់សបែងអីចឹងទៅប៉ុន្តែនៅមានកំណប់ហើយអត់ហ៊ានទៅយកកំណប់នឹងទេអត់មានអ្នកណាស្គាល់អត់មានណា ដឹងពីព្រោះជាង10ឆ្នាំវាខុសរូបរាងចឹង ដល់អញ្ចឹងទៅក៏ចេះតែទៅធ្វើការបំរើគេហើយស៊ីឈ្នួលគេនឹងចាំជីវិតណាមិនតាន់ដល់ពេលវេលាចាំមើលកលៈទេសៈនឹងឯងចឹងប៉ុន្តែពេលដែលព្រះរាជាបាទពេលពិសា ដែលព្រះអង្គចេញពពាតព្រះនគរណាត្រួតត្រាពិនិត្យនគរហ្នឹងគឺបាទពេលពិសា ចេះស្ដាប់សំឡេងសត្វហ្នឹងហើយចេះស្ដាប់សំឡេង មនុស្សអ្នកមានអ្នកក្រទៀតបាទព្រះពិសាព្រះអង្គមានញៀនពិសេសរបស់ព្រះអង្គនៅអញ្ចឹងព្រះអង្គជាព្រះសោតាបានទេប៉ុន្តែឧបនិស្ស័យរបស់ព្រះអង្គល្អណាស់អង្គធ្លាប់កើតនៅ ក្នុងកំណើតយៈរឿយរឿយចឹងព្រះអង្គមាន ទំនាក់ទំនងជាមួយយៈណា ព្រោះធ្លាប់កើតនៅក្នុង កំណើតយៈហើយដល់ពេលជាយត់មកក៏ជាពូជពងរបស់ស្ដេចចឹងទៅយៈយៈនឹងទេវតាដែរទេវតាជន់ចាតមហារាជការចឹងក៏ណាក្រោមការគ្រប់គ្រង របស់ស្ដេចវេស្សវ័នស្ដេចវេស្សវ័នជាព្រះសោតាបានចឹងព្រះសោតាបណ្ឌបុគ្គលហើយបាទពេលវិសា កាលដែលព្រះអង្គមិនតាន់បានស្ដាប់ពធទេសនាមិនតាន់បាន សម្រេចមគ្គផលនឹងព្រះអង្គក៏សបាយទៅក្នុងរឿងកាមគុណចឹងដែរនឹងឯងឮថាណោពនាងអំពបាលីនៅឯវេសាលីអំពបាលីជាឧបបាតិកៈកំណើតចឹង មើលនៅក្នុងបធិរិយគាថានឹងឯងហើយនឹងថេរយាប្រទៀនគឺពនាងសំដែងផ្ទាល់អញ្ចឹងជាឧបបាទិកកំណើត កើតឡើងធំពេញរូបពេញរាង នៅនឹងដើមស្វាយនឹងឯងបានមានឈ្មោះថាអំពៈបាលីនឹងឯងហើយកើតមកស្អាត រូបនឹងស្អាតនឹងព្រះអត្តកថាបញ្ជាក់ថាអានិសង្ឃដែលបួសក្នុងសាសនាព្រះសម្មាសម្ពុទ្ធសិក្ខីពី31ផែនដីមុនប៉ុន្តែមានបាបកម្មពីវរាក្នុងកាលដែលបតិសិនបច្ចេតដីពពោតិព្រឹកមានភិក្ខុនីជាព្រះអរហន្តដែលលោក នាំមុខនឹងលោក ដាស់សាយក្អកកដាស់ខីខូសហើយវាធ្លាក់ទឹកទឹកមាត់នឹង ទៅនឹងទីលានបច្ច័យដីនឹងហើយភិក្ខុណីមុនតាមក្រោយ ទៅឃើញអញ្ចឹងទៅក៏ពោលពាក្យពោលពាក្យថានាងបេសយាចាណាមកថាស្ដោះដាក់អញ្ចឹងនឹងឯងទៅ ណាអាពាក្យដែលថានឹងឯងថាទៅ ទាំងប្រកម្មទាំងខឹងហ្នឹងហើយក៏មាន បានសូមកម្មាទោសសូមអីណាថាទៅក៏ផុតរួចទៅបាបកម្មវាធ្លាក់មកខ្លួនឯងព្រោះថាទៅវាប៉ះទៅលើព្រះអរហន្តចឹងភិក្ខុណីជាព្រះអរហន្តីវាបាបធ្ងន់វាត្រូវឲ្យខ្លួនឯងនឹងឯងមកជាស្រីបេស្យាចានឹងជាច្រើនជាតិរហូតមកដល់ជាតិចុងក្រោយចឹង មើលមើលជាតិចុងក្រោយហ្នឹងគឺកើតជាឧបបាទកៈកំណើតមិនមែនសង្សេតិជៈឯណាសង្សេតិជៈកំណើតនឹងក៏មិនបានអាស្រ័យផ្ទៃមេដាដែរប៉ុន្តែមិនមិនធំពេញរូបពេញរាងកំឡោះកមុំទេគឺតូចកើតនឹងនឹងផ្កាឈូកក៏បានដែរដូចជាពនាងបទុមវតី ហើយថាបទុមតីដែល ជាអតីតជាតិរបស់អបលវណ្ណាទៅពីជាតិមុនណែដូចជាបោករៈសាតិព្រាមណានៅក្នុងអំពត្តសោតបេដកលេខ14ណាព្រមជាលសោតសាមញ្ញផលសោតអំពត្តសោតហ្នឹងចឹងណារួចទៅបានសោណៈទន្តសោត នឹង4ប្រសូតនឹងក្នុងបៃដកលេខ14នឹងទីខនិកាយសីលខណ្ឌវៈអំពត្តសោតនឹងអំពត្តៈនឹងជាសើរបស់បោករៈសាតិព្រាមទេណាហើយបោករៈសាតិព្រាមនេះជាយត់ពីទេវលោកមកដោយបុណ្យរបស់គាត់បានធ្វើ ជាមួយគ្នានឹងប្រសង់ជាមួយគ្នានឹងសាមណៈជាព្រះអរហន្តដល់ចឹងទៅលោកនឿយណាយ ក្នុងការដែលកើតក្នុងផ្ទៃនៃមេត្តាចឹងហ្នឹងឯងនេះលោកធ្វើបន់នឹងបំណងប្រាថ្នាមិនឲ្យកើតក្នុងផ្ទៃនៃមេត្តាលោក ជាយត់ពីទេវលោកមកសាំងសេតជាកំណើត នៅនឹងផ្កាឈូកការឈូកនឹងដល់ពេលព្រលឹមឡើងព្រះតបោះទៅប៉ះស្រាប់តែរីកឡើងចឹងរីកធំចឹងទៅហើយក៏មាន ទារកនៅក្នុងនឹងហើយព្រះតបោះក៏យកមកចិញ្ចឹមណាដោយរិទ្ធព្រះតបោះហ្នឹងចិញ្ចឹមចាំមហោធំឲ្យរៀននៅគម្ពីរព្រាមនឹងឯងជាប់គម្ពីរត្រៃវេទគម្ពីរអីគម្ពីរអីអីអីរហូតដល់ទៅគម្ពីរមហាបរិស័កលក្ខណៈទៀតហើយគម្ពីរមហាបរិស័កលក្ខណៈនេះគឺមុននឹងពុទ្ធបានត្រាស់ មានប្រព្រំទៀតប្រព្រំដែល និមិត្តជាព្រាមមកពង្រៀនមកពង្រៀនមហាបរិស័កលក្ខណៈ32នឹងដល់ពួកព្រាមឲ្យតែមហាបរោះនឹងឯងចេញបួសគឺបានជាពុទ្ធហើយបើថាមិនចេញទៅបួសទេ គឺជាស្ដេចចក្រពត្តិអានឹងគឺកម្ពីនឹងកើតមាននៅពេលដែលមុនព្រះអង្គបាន ត្រាស់នឹងមិនជាយូរប្រមាណទេ ដល់តែពេលព្រះអង្គបរិនិព្វានទៅ គឺថារស័ព្ទរសាយបាត់ទៅតែម្ដងគម្ពីរហ្នឹងព្រោះគម្ពីរហ្នឹងគឺជួយជួយ ដល់ឧបនិស្ស័យសัตว์ដែលមានហ្នឹងចឹងណាជួយ ដើម្បីពួកព្រាមនឹងឯងជឿគម្ពីរព្រាមជឿគម្ពីរ ដូចជាបោកករៈសាតិព្រាមជាដើមនេះដល់ពេល ចម្រើនវ័យទៅក៏បាន ទៅ ជាគ្រូអាចារ្យធំជាគ្រូរបស់ស្ដេចប្របាទបសេនតិកោសលទៀតកណាក្រុងសាវត្ថីដែនកោសលព្រះរាជានឹងគឺថាព្រះអង្គរៀនអំពី បោកករៈសាតិព្រាមដែលជាសង្សេតិជាកំណើតនោះមើលក្នុងអត្ថកថាអំពតសោតនឹងហើយរហូតដល់ទៅគោរពគ្រូ ប្រទៀនដីប្រទៀនដីដីហ្នឹងគឺអត់មានយោពន្ធដាអីទេហ្នឹងឯងមកលវឹងមកលវើយសម្រាប់បោករៈសាតិព្រាមហ្នឹងដីហ្នឹងហៅថាវិសំគមៈគឺជាស្រុកមួយផ្សេងដែលអត់មានយោពន្ធយោដាអីទេវិសំគមៈហ្នឹងគឺជាសីមាមួយដែរណាដែលនៅក្នុងព្រះវិន័យចឹង គាមសីមាវិសង្ឃគាមដូចទីដីវត្តចឹងដែលរតនាចអាជ្ញាធัวដែនដីហ្នឹងឯងបានប្រគល់ឲ្យជាវត្តហើយអាហ្នឹងគឺក្នុងព្រំបទួលវត្តហ្នឹងជាវិសង្ឃគាមសីមាឯងត្រូវធ្វើសង្ឃកម្មក្នុងសីមាកម្មហ្នឹងគឺត្រូវយកបរិវេណវត្តហ្នឹងជាសីមា ដើម្បីធ្វើសង្ឃកម្មព្រោះឲ្យតែសង្ឃកម្មត្រូវធ្វើក្នុងសីមា នឹងឯងពតសីមាក្តីអពតសីមាក្តីហើយដល់ទៅសីមាកម្មវាអត់តន់បានចងសីមាឯណាគឺទៅតែធ្វើសង្កកម្មដើម្បីចងសីមានឹងអញ្ចឹងសង្កកម្មចងសីមានឹងគឺត្រូវយកបរិវេណវត្តនឹងជាវិសង្គាមៈ ជាសីមានឹងឯងអញ្ចឹងក្រំតែបញ្យលឲ្យឃើញថាវិសំគមៈនឹងដែលព្រះរាជាបានប្រទានឲ្យដល់បោករៈសាតិព្រាមនឹងហើយបោករៈសាតិព្រាមនឹងក៏លឺសូនណាថាពុទ្ធណាថាពុទ្ធនឹងច្រើនអ្នកមកហើយគាត់ទៅខាតពេលនឹងមកពិនិត្យមើលខ្លួនគាត់ដល់លើកហ្នឹងគាត់ឲ្យអំពតថមានុបហ្នឹងមកពិនិត្យមហាបរិស័កលក្ខណៈហ្នឹងច្រើនណាស់ទាំងព្រាមធំធំ គឺថាឲ្យកូនសិស្សមកពិនិត្យមហាបរិស័កលក្ខណៈហ្នឹងដែលព្រះដ៏មានពភាព្រះអង្គទ្រង់យាងទៅកាន់ដែនណានិគមណារាជធានីណាជនបទណា គឺពនាមរបស់ព្រះអង្គល្បីសោះសាយចោខ្ចាយទៅថាអរហង្គសម្មាសម្ពុទ្ធោវិជាចរណៈសម្បណ្ណោនឹងគឺល្បីច្រើនទៅទៀតនៅ ក្នុងប្រសូតនឹងច្រើនណាស់តែងតែរៀបរាប់អំពីពនាមរបស់ព្រះអង្គនឹងឯងទាំង គេឈ្មោះហ្នឹងគឺអញ្ចឹងទាំងគេឈ្មោះហ្នឹងគឺថាល្បីសោះសាយទៅដល់ទៅគេឈ្មោះល្អអញ្ចឹងគេចង់ឃើញចង់ជួបចង់គាល់ណានឹងឯងដូចជាមកប្រសូតទី4អញ្ចឹងសោណៈទន់ដសោតសោណៈទន់ដសោតចង់បកល់ព្រះអង្គដែលព្រះអង្គទ្រង់យាងមកខាងនគរអង្គៈណា នឹងឯងព្រះអង្គគង់នៅមាត់ស្រះកិគរាព្រោះស្រះនឹងសាងដោយអគ្គមហេសីព្រះនាមព្រះនាងកិគរានឹងនឹងឯងហើយដល់ទៅពេលព្រះអង្គគង់នៅទៅសោណៈទុនព្រាមគាត់មានកូនសិស្សរាប់ពាន់ម៉ឺនមកមកសំណាក់មកសំណាក់រាប់ពាន់នាក់រយនាក់រួមទៅម៉ឺននាក់ទៀតដល់ពេលហ្នឹងកូនសិស្សត្រូវមកជួបជុំ ធ្វើពិធីអីជូនគ្រូអាចារ្យសោណៈទន្តព្រាមហ្នឹងព្រាមហ្នឹងគាត់មានដបងគាត់មួយធ្វើពីមាសអញ្ចឹងបានហៅថាសោណៈទន្តព្រាមសោណៈហ្នឹងមាសចឹងពាក្យថាមាសហ្នឹងច្រើនណាស់សវណ្ណក៏មាសកម្ពុហ្នឹងក៏មាសកញ្ចនៈហ្នឹងក៏មាសជាតិរូបនឹងក៏មាសសោណៈនឹងក៏មាសហើយនៅច្រើនទៀត ហ្នឹងឯងអញ្ចឹងសោណៈទន្តៈដំបងមាសព្រាមហ្នឹងគាត់តែងតែកាន់ដំបងមាសគាត់ហ្នឹងអញ្ចឹងហើយក៏មានឈ្មោះអញ្ចឹងទៅហើយគាត់ប្រាប់កូនសិស្សថាគាត់មានបំណងមកគាល់ព្រះសាស្តាពួកកូនសិស្សថាទេគ្មាននរណាធំជាងលោកគ្រូអាចារ្យទៀតទេនរណាក៏ដោយនរណាក៏ដោយក្នុងចម្ពូទ្វីបនេះ គឺថាមានតែអ្នកទាំងអស់នឹងមកជួបលោកគ្រូអាចារ្យមកកល់លោកគ្រូអាចារ្យមិនមែនលោកគ្រូអាចារ្យត្រូវទៅកល់ណាណាណាណាទេបានសោណៈតនអ្នកព្រាមនឹងគាត់រៀបរាប់ពីគុណពុទ្ធរៀបរាប់នឹងគាត់មិនមែនដែលបានមកជួបទេគឺដោយសារល្បីប្រណាមនឹងឯងរឿងល្បីប្រណាមគេឈ្មោះល្អហ្នឹងគឺមានប្រយោជន៍ទលំទលាយផ្សព្វផ្សាយទៅអញ្ចឹងណានឹងឯង ដល់ក្រុមគ្រួសារដល់កូនចៅ ដល់ប្រទេសជាតិក៏នៅលើ គេឈ្មោះល្អហ្នឹងនឹងឯងបងប្អូនកូនចៅទាំងអស់ដែល បានបំពេញប្រយោជន៍ក្នុងជីវិតរបស់ខ្លួន ក្រុមគ្រួសារភូមិស្រុកប្រទេសនគរ ប្រទេសជាតិប្រសាសនាអីអីហ្នឹងវាតាកទួងទៅនឹងគេឈ្មោះល្អនឹងឯងទាំងដែលមានប្រយោជន៍ឲ្យអ្នកផងទាំងពួងហ្នឹងមកមករាប់អានមកខ្សែគប់ហើយគេឈ្មោះល្អហ្នឹងវាមិនមែនរឿងបោកប្រាស់អីគេណាដល់គេមកខ្សែគប់ទៅធ្វើឲ្យគេវិនិច្ឆ័យអីណាគេឈ្មោះល្អប្រសោតចេញពីសេចក្តីល្អពិតពិតដល់ទៅគេមកខ្សែគប់ទៅវាបានសេចក្តីសុខពិតពិតអញ្ចឹងដូចជាសោណៈទន្តព្រាមអីចឹង នឹងឯងរៀបរាប់ពីគុណពុទ្ធច្រើនណាស់ដល់អញ្ចឹងទៅកូនសិស្សថាអើបើព្រះសមណៈគោដំព្រះអង្គចេញពីសក្យៈទៅគោលមកបួសហើយ ព្រះអង្គមានមហាបរិស័កលក្ខណៈព្រះអង្គបានជាពុទ្ធមែនសូម្បីព្រះអង្គនៅ10យោជ30យោជ100យោជក៏គួរតែយើងវិច្បាយកញ្ចប់ទៅកល់ព្រះអង្គដែរណាមែនទេលោកគ្រូអាចារ្យទៅអញ្ចឹងទៅវិញអញ្ចឹងទៅក៏សុបាយទាំងអស់គ្នាទៅទៅកល់ព្រះអង្គទៅទាំងនឹងឯងហ្នឹងគ្រាន់តែរំលឹករំលើកអំពីរឿងដែលថាព្រះនាមណាព្រះនាមប្រកិត្តិ ប្រកតគុណដូចមកដល់យើងសពថ្ងៃហ្នឹងអញ្ចឹងមើលមើល2000ផ្លាយឆ្នាំហើយបើ មិនមែនជាពនាមព្រះអង្គទេស្អីអរហង្គសម្មាសម្ពុទ្ធោនឹងពនាមហើយហ្នឹងគេឈ្មោះហើយហ្នឹងដែលយើងគ្រាន់តែសិក្សា ព្រះអរហង្គមួយហ្នឹងសិក្សាទៅដល់បត្រៃ3ដកទាំង3ហ៎ហើយយើងសិក្សាពាក្យថាតថាគតប៉ុណ្ណឹង គឺតល់តែអស់បត្រៃ3ដកនោះ គឺបត្រៃបីដកហ្នឹងប្រជុំចុះមកក្នុងពនាមថាតថាគតតថាគតបីម៉ាត់ហ្នឹងបត្រៃបីដកមកប្រជុំក្នុងពាក្យតថាគតហ្នឹងសិក្សាមើលចេញចេញ ទៅជាបត្រៃបីដកទាំងអស់តថាគតហ្នឹងឬក៏សម្មាសម្ពុទ្ធោឬក៏វិជាចរណៈសម្បណ្ណោ នឹងឯងពនាមនឹងពនាមរបស់ព្រះអង្គនឹងគឺសម្រាប់ពុទ្ធអត់មានមេត្តាបិតាទេវតាប្រអិនប្រព្រំណាដាក់ថ្វាយព្រះអង្គទេពនាមនឹងគឺថាសម្រាប់បុគ្គលណាដែលបានត្រាស់ជាពុទ្ធគឺត្រូវតែមានពនាមចឹងគ្រប់គ្រប់ពុទ្ធទាំងអស់តែម្ដងនឹងគ្រាន់តែចង់លើកអំពីរឿងការផ្សព្វផ្សាយនៅប្រគុណរបស់ព្រះពុទ្ធអង្គ ព្រះអង្គមិនជាប់ជំពាក់នឹងលោកធัวកិត្តិយសគេឈ្មោះអីទេក៏ប៉ុន្តែរឿងនេះវាមានប្រយោជន៍ដល់សពសាស្ត្រវាមានប្រយោជន៍ត្រង់ដែលថាដល់គេឈ្មោះល្អអញ្ចឹងទៅគេចង់មករោចង់មកជួបចង់មកប្រស្រ័យសន្តានាចង់មកខ្សែគប់នឹងក៏បានសម្រាប់មគ្គផលនឹងណា បើគេឈ្មោះអាក្រក់នឹងមាននរណាគេចង់ជួបគេលឺតែមកគេគេចហ្នឹងឯងគេបិទទ្វារ ថាទៅណាបាត់ហើយមិនចង់ឃើញមិនចង់ជួបអីទេ ឬក៏ថាឈ្មោះអាក្រក់នឹងជាក្រុមចោក្រុមអីអីចឹងទៅគេប្រម៉ែប្រមូលមនុស្សប្រុសប្រុសមានកម្លាំងពីព្រៃពីភ្នំទៅធ្វើការងារណាឲ្យមកយាមភូមិមកណាព្រោះឈ្មោះមនុស្សអាក្រក់ចូលភូមិយើងឲ្យមកយាមផ្ទះគេត្រៀម ស្ត្រាវុធសពគ្រប់ទាំងអស់ហើយអានឹងឈ្មោះអាក្រក់អានឹងវាខុសគ្នាអញ្ចឹងមួយឈ្មោះល្អមួយឈ្មោះអាក្រក់ហ្នឹងនឹងឯងហើយពុទ្ធបរិស័ទយើងបូជាព្រះអង្គយើងសរសើរព្រះគុណរបស់ព្រះអង្គសរសើរបណ្ណាបណ្ណាព្រះពុទ្ធអង្គមិនហាមទេថែមទាំងព្រះអង្គសម្ដែងឲ្យ មានពុទ្ធានុសតិទៀតគឺថាឲ្យយើងនឹកគុណរបស់ព្រះអង្គនឹងឯងចឹង ថ្វាយបង្គំយើងសូត្រសរសើរព្រះអង្គហ្នឹងហ្នឹងគឺ ប្រព្រឹត្តទៅ ជាពុទ្ធានុសតិគុណរបស់ព្រះពុទ្ធហ្នឹងគ្រាន់តែបុគ្គលដែលនឹកហ្នឹងបានសមាធិណារហូតដល់ទៅឧបចារសមាធិហើយ ជាវិហារធัวរបស់ ព្រះសោតាបានទៀតជាសមាធិជាបាតនៃវិបស្សនាទៀតសម្រាប់មគ្គផលទៀតមើលមើលសាតាគរិយៈ បានហោះទៅរកហេមវតយៈណាជាសម្លាញ់ចឹងហ្នឹងឯងហោះទៅទៅជួបនៅលើក្រុងរាជក្រឹសដល់ទៅហេមវតយៈហ្នឹងក៏មករកសាតាករីយៈហ្នឹងដែរដើម្បីទៅកំសាន្តព្រៃហែមពីងពុសិតតែផ្ការីឆ្គុះស្គាយអីសាតាករីយៈអីណាវាបានទៅរីករាយអីនឹងផ្កាយណាព្រោះ បើថាផ្កាក៏ផ្កាទៅគឺ ព្រះធម៌ទេសនារបស់ព្រះពុទ្ធអង្គបឋមចក្រកពវត្តនៈសោទៅទៅសំដែងជាប់ហើយស្មើនឹងអីជាប់បឋមចក្រអីនៅភ្លឺនៅឡើយទេបឋមចក្រដែលសំដែងហើយហ្នឹងដល់ចឹងទៅព្រោះនឹងពធัวព្រះអង្គហ្នឹងណាបានទៅទៅរស់សម្លាញ់ហ្នឹងដល់ទៅពេលទៅជួបនៅលើក្រុងរាជក្រឹសអីនោះ រៀបរាប់ពីផ្កាផ្កានឹងរាជនឹងក៏រាជដោយសារការដែលព្រះអង្គត្រាស់ដឹងព្រះអង្គសម្ដែងពធម្មចៈនឹងណារាជតាំងតែពីគល់រហូតមេឃសពគ្រប់ខុសកាលខុសរដូវក៏ចិត្តទៅរាជគឺថាអបអសាទរទទួល ការត្រាស់ដឹងនៃពុទ្ធទទួលការសម្ដែងពធចុះសម្ដែងពធហ្នឹងបន្ទាប់ពីព្រះអង្គត្រាស់ដឹងតែ2ខែហ្នឹងផ្កានៅរាជរហូត បន្តមកហ្នឹង អីសាតាគេរីយៈគេថាពុទ្ធបានត្រាស់ណាបានផ្កាទាំងអស់នឹងរីចាអីនោះមិនសូវចង់ជឿទេពីព្រោះអ្នកសន្សំបនិស័យបញ្ញាខ្លាំងខ្លាមកមិនមិនខ្លាំងទៅដោយសទ្ធាទេខ្លាំងទៅដោយបញ្ញា មិនចេះទៅជឿនរណាថាពុទ្ធអីទេ ប៉ុន្តែ ដោយថាជឿជាក់មិត្តសម្លាញ់អញ្ចឹងទៅក៏ចិត្តតែសួរសួរប្រពុតនឹងយ៉ាងម៉េចប្រពុតនឹងយ៉ាងម៉េចសួរសួរព្រោះទាំងពីរអង្គនឹងជាសាវករបស់ប្រពុតកសបៈទសពលជាភិក្ខុពីរអង្គនឹងចឹងទៅណារួចទៅអស់វិជនមកបានមកជាសេនាបតីយៈនេះសេនាបតីយៈដែលមានស្ដេចវេស្សវណ្ណជាស្ដេចយៈសេនាបតី មាន28អង្គ ទៅណាហើយក្នុងនេះមានសាតាគរិយៈមួយអង្គមានហេមបតយៈនឹងមួយអង្គណាហើយអលវកយៈនោះក៏មួយអង្គដែរវាមានដល់ដល់28អង្គហ្នឹងសេនាបតីមេតបយៈទៅណាហើយសាតាគរិយៈនឹងក៏រៀបរាប់គុណពុទ្ធសពគ្រប់ពីព្រោះបានស្ដាប់ប្រធัวទៅ សម្រាប់សោតាបត្តផលចឹង ហើយតែសោតាបត្តផលជ្រាបគុណពពុទ្ធមិនញាប់ញួរក្នុងគុណពពុទ្ធមិនញាប់ញួរក្នុងគុណពធัวមិនញាប់ញួរក្នុងគុណប្រសង្ឃដល់អញ្ចឹងរៀបរាប់គុណពពុទ្ធនោះគឺ ក្នុងការនោះឯងឧបាសិកាមេត្តារបស់ព្រះសោតនៈនឹងបានស្វាមីមកនៅណែ120យោជន៍ណា120យោជន៍ពីសាវត្ថីហើយក៏ឆ្ងាយអំពីរាជគ្រឹះនឹងដែរក៏លក្ខរៈនគរហ្នឹង កលកកលក្ខរៈនគរហ្នឹងឯងហើយដល់ទៅពេលមានគួចាស់ត្រូវដល់ពេលប្រសូតក៏នឹកឃើញម៉ែនឹកឃើញម៉ែត្រូវប្រសូតបត់ណានឹងឯងធ្វើដំណើរមកតាមប្រទេសតាមអីអីស្វាមីនឹងជូនមកអញ្ចឹងមកហើយមកដល់ក្រុងរាជគ្រឹះហ្នឹងដល់ទៅពេលយប់ហ្នឹងយប់ថ្ងៃ15កើតខែអាសាឍហ្នឹង នោះណាថ្ងៃដែលព្រះអង្គទ្រង់ប្រកាសសម្ដែងបឋមចក្រពវត្តនៈសោតហ្នឹងចឹងព្រះសោណៈហ្នឹងឧបនិស្ស័យព្រះរហត្តណាលោកត្រូវប្រសូតរាត្រីនឹងឯងចឹងហើយម្ដាយឡើងទៅប្រសូតបុតនៅជាន់ខាងលើមានខ្យល់រហល់លហើយចេញចូលស្រួលខាងលើណានឹងឯង មិនតន់ទាំងបានប្រសូតផងកំពុងតែចាប់ផ្ដើមរអេះរអោឈឺផ្ទៃហ្នឹងស្ដាប់ស្ដាប់សំឡេងសាតាគិរិយៈរៀបរាប់ពីគុណរបស់ពុទ្ធស្ដាប់ទៅស្ដាប់ទៅស្ដាប់ទៅសម្រេចសោតា បត្តផល នឹងបានថាព្រះនាមរបស់ព្រះពុទ្ធនឹងមើលមើលទាំងនាំឲ្យមានពុទ្ធានុសតិហើយអ្នកដែលស្ដាប់ដោយល្អមានឧបនិស្ស័យនៃបញ្ញាមកណាក្នុងគុណព្រះពុទ្ធសំបីតាពាក្យថាពុទ្ធោនឹងមានអរិយសច្ចៈក្នុងនឹងហើយស្រេចព្រោះព្រះអង្គទ្រង់ព្រះនាមថាពុទ្ធោព្រះអង្គទ្រង់ត្រាស់ដឹងនៅចតរារិយសច្ចៈទុក្ខសច្ចៈសមុទយៈសច្ចៈនិរោធសច្ចៈមគ្គសច្ចៈ បាន សម្រេចសោតាបត្តផល ប្រសូតព្រះសោណៈនឹងឯងចឹងព្រះសោណៈនឹងបានបួសមាន ព្រះមហាកច្ឆាយណៈជាព្រះឧបជាហើយក៏បានមកគង់នៅនាប្រគុណកត មួយរាត្រីព្រះអង្គអនុញ្ញាតឲ្យគង់នៅ រួមប្រគុណកតជាមួយព្រះអង្គគ្មានទេអត់មានល្បីវិខោអង្គណាគង់នៅប្រគុណកតរួមមួយព្រះអង្គនេះព្រះអានន្ទក៏ដែរ ណាគួងកត់ផ្សេងទេដែលព្រះអនន្តតែងតែមកយប់ងើប9ដង ដើម្បីមកបតិសិនប្រគុណកត់ថែរក្សាមើលព្រះអង្គត្រូវការហៅរកពេលណាពេលណាអីអីហ្នឹងប៉ុន្តែមិនដែលល្បីព្រះអនន្តបានសឹងនៅក្នុងប្រគុណកតទេព្រះសោណៈនេះសឹងក្នុងប្រគុណកតហើយពេលចិត្តភ្លឺព្រះអង្គអនុញ្ញាតឲ្យសូត្រសារភាញនៅក្នុងអត្តកវៈសត្តនិបាត8សូត្រទាំង ដោយសំឡេងសូត្រយ៉ាងពីរោះហើយព្រះអង្គសាទុការទេវតាសាទុការលន់រហូតទៅដល់អគនិតកៈព្រំ ហើយលន់រហូតមកដល់នគរខាងមេដែរនឹងឯងរឿងរ៉ាវពុទ្ធប្រវត្តិសាវករបស់ព្រះពុទ្ធមានរឿងរ៉ាវចឹងទៅយើងស្ដាប់ច្រើនច្រើនទៅយើងចេះតែនឹកឃើញទៅនាំឲ្យមានពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិសេចក្តីជ្រះថ្លាពុទ្ធបរិស័ទបងប្អូនកូនចៅចម្រើនទាំង ឥឡូវយើងរៀបរាប់មិនអស់ទេគ្រាន់តែសង្ខេបសង្ខេបនឹងឯងបានបញ្ជាក់ក្នុងសេចក្តីដែលថាព្រះនាមរបស់ព្រះអង្គនឹងអញ្ចឹងទាំងហើយនិយាយពីគុណរបស់ព្រះអង្គនឹងហើយដូចជាព្រះសារីបុត្រចឹងព្រះសារីបុត្រ ដល់ទៅពេលព្រះអង្គត្រូវបរិនិព្វានព្រះអង្គត្រូវទៅប្រោសមេដាឧបនិស្ស័យត្រូវប្រោសបានពេលហ្នឹងហ្នឹងឯងព្រោះមេដានាងសារីហ្នឹងមានបុត្រមានធីតារួមទៅ7អង្គចឹងសឹកតែព្រះអរហន្តទាំងអស់ហើយខ្លួនឯងនៅមិឆាទិដ្ឋិនៅឡើយវាជួនឡើង120ហើយណាព្រះសរីបុត្រព្រះ ឧបសេនៈវាំងគន្តបតព្រះចន្ទៈហើយនឹងព្រះរេវតៈនឹងប្រុសប្រុសព្រះរេវតៈប្រុសពៅចឹងហើយស្រីស្រីនឹងកដាល ព្រះនាងចាឡាឧបចាឡាសីសុបចាឡានឹងឯងសត្វតែព្រះរហន្ត3អង្គនេះមាននៅ ក្នុងសង្យុត្តនិកាយ សក្គាធវៈណាភិក្ខុណីសង្យុត្តបេដកលេខ30បើកពីខាងដើមទៅដល់ភិក្ខុណីសង្យុត្តហ្នឹងហើយមានភិក្ខុណី3អង្គហ្នឹងគឺប្អូនស្រីបង្កើតរបស់ព្រះសិរីបុត្រហើយណាដែលឆ្លើយតបទៅនឹងមេមានចិត្តបាបហ្នឹងហើយព្រះសិរីបុត្រដែលមកប្រុសម្ដាយហ្នឹងគឺប្រុសរបៀបម៉េចថាអាពេកហើយ មិនពេញចិត្តនឹងកូនទេពីព្រោះនាំឲ្យបងប្អូនមកបួសតាមអស់ហើយទ្រព្យសម្បត្តិមានបើត្រូវចែកទៅ7កូន7នាក់ហ្នឹងគឺត្រូវម្នាក់បាន80កោតម្នាក់80កោតម្នាក់80កោតហើយ87ដងមើលមើលសម្បត្តិប៉ុណ្ណាគេគ្រាន់តែមាន40កោតគេជាសិទ្ធិធំក្នុងនគរអីណាគាត់នឹងមានទ្រព្យសម្បត្តិ80កោត7ដង ហើយកូនមកបួសអស់ដល់អញ្ចឹងម៉ែឪមានទ្រព្យសម្បត្តិហើយវៀងគិនតបុតដែលដែលហៅទៅវៀងគិនតបុតហ្នឹងគឺបានដីថាកូនកូនកូនរបស់ពនាងសារីដូចគ្នាហ្នឹងប៉ុន្តែដូចព្រះសិរីបុតហៅថាកូននាងសារីទៅដូចជាព្រះឧបសេនៈហៅថាឧបសេនៈវៀងគិនតបុតទៅ ហ្នឹងឯងគឺវាំងកន្តព្រាមហ្នឹងជាជាប្តីហ្នឹងក៏ចែកឋានទៅទៀតហើយដល់នៅតែឯងអញ្ចឹងឯងទ្រព្យសម្បត្តិប៉ុណ្ណឹងមើលមើលវាកើតទុកវាថាវាមិនដឹងជាយកទៅណាកូនទៅបួសអស់ហើយអញ្ចឹងចិត្តវាមិនតន់ទលំទលាយអីនឹងថាឲ្យទៀមទៅចែកចាយអីទៅណានឹងឯងដល់អញ្ចឹងទៅ មិនពេញចិត្តនឹងព្រះសិរីបុត្រនឹងទេព្រោះព្រះសិរីបុត្រនឹងឯងដែលដែលមកបួសមុន គេ សម្រាប់មគ្គផលហើយបងប្អូនស្រឡាញ់បងគោរពបងណាស់ដល់ឃើញបងមកអញ្ចឹងចេះតែមកបួសតាមបងទៅចឹងនឹងឯងរហូតដល់ទៅប្អូនប្រុសពៅឯកតតកៈខាងនៅព្រៃអីអីទាំងអស់ចឹងទៅអីថាំងនៅតែប្អូន ប្រុសពៅមួយក៏បានដែរ ទទួលទ្រព្យសម្បត្តិទាំងអស់ហ្នឹងទៅ87ដងហ្នឹង80កោត7ដងហ្នឹងហើយខំរៀបការឲ្យឲ្យកូនប្រុសពៅតាំងពីអាយុ7ឆ្នាំ ចាប់រៀបការឲ្យស្រេចរៀបការដោយថាតំណាក់តំណងអីចឹងទៅវាជាប្រពៃណីមួយផងដែរ ដូចខ្លះក៏ចោមប្រឡងគ្នាតាំងពីកូនក្នុងផ្ទៃអីចឹងទៅបើថាយើងកូនប្រុសកូនស្រីអីចឹងណាហើយនេះគឺថាភ្ជាប់គ្នា ចាប់រៀបការធ្វើពិធីតាំងពីអាយុ7ឆ្នាំ នៅ ក្មេងៗហ្នឹងចាំដល់ពេលពេញវ័យចាំធ្វើពិធីម្ដងទៀតហើយដល់ទៅពេលនឹងឯងដែលជាឱកាសព្រះរេវតៈនឹងលឺ គេឲ្យពូចៅស្រីនឹងថាឲ្យចៅអាយុវែងដូចជាជីដូនស្រាប់តែចាប់ផ្លឹកហ្មងចាប់ផ្លឹកថាចៅនឹងយូរទៅចាស់ដូចជីដូនអញ្ចឹងចាស់ដូចជីដូនអញធ្វើមិនស្រឡាញ់ទៅចេះគិតអញ្ចឹង នឹងឯងឥឡូវវានៅក្មេងមុខវាស្អាតអញ្ចឹងបើស្តៀងស្តៀងជីដូនដែរហ្នឹងតម្រង់មុខមាត់អីអីអញ្ចឹងទៅគ្រាន់តែថាជីដូនស្បែកទៅជ្រួញចៅនោះវាមិនតាន់ជ្រួញទៅយូរទៅជ្រួញដូចគ្នានឹងស្រឡាញ់អីទេរត់ទៅបួសតាំងពីនឹងមកទាំងទាំងសលៀកបំពាក់នៅរៀបការឡើយហ្នឹងវិជន7ឆ្នាំរត់មកបួសហ្នឹងហ្នឹងឯងហើយព្រះសិរីបុត្រព្រះអង្គជ្រាបព្រះអង្គសម្រាប់ព្រះរហັດជ្រាបហើយផ្ដាំផ្ញើភិក្ខុទាំងឡាយអញ្ចឹងបើថា ប្អូននឹងរត់មកបួសនឹងក៏ឲ្យបួសផងទៅអញ្ចឹងទៅណារឿងរ៉ាវយើងស្ដាប់ទៅសិក្សាទៅច្រើនអញ្ចឹងទៅ ក្រាន់តែរំលឹកប៉ុណ្ណឹងហើយព្រះសិរីបុត្រនឹងទៅក៏អើឥឡូវថាឈឺឈឺទឹកចិត្តមួយម៉ែហើយនឹងកូនហ្នឹងវាធ្វើមិនដាច់ទោះស្អប់ប៉ុណ្ណាក៏ដោយប៉ុន្តែឥឡូវឈឺហើយវាមានចិត្តអាណិតហើយអញ្ចឹងក៏ឲ្យសឹងនៅទៅវិខសង500អង្គមុនមកដែរអញ្ចឹង ណារួចទៅក៏ពេលយប់ឡើងមហារាជទាំង4មកសុំបំរើអាត្មាមានអ្នកបំរើហើយប្រចំតេជាប្អូននឹងឯងប្អូនបង្កើតនឹងអោអីដល់ទៅពាក្យកដាលអត្រិតប្រអិនមកសុំបំរើអត់ឲ្យបំរើទៀតហើយម្ដាយមិនទៅរវាវល់ទេប៉ុន្តែឈួរមើលមើលឃើញពន្លឺចឹងពន្លឺរហូតដល់ពេលចិត្តភ្លឺមហាព្រំមកទៀតដល់ពេលនឹងឯងអត់ម្បានទេទៅសួរពន្លឺអីក៏ភ្លឺសបើម្លេះ ពីល្ងាចហ្នឹងថាមហារាជទាំង4អញ្ចឹងលោកកូនឯងហ្នឹងមានស័ក្តិធំជាងមហារាជទាំង4ទៅទៀតហ្នឹងឯងសួរហ្នឹងឯងក៏ដឹងអញ្ចឹងទៅដល់ពេលពាក្យដាត្រាថាប្រអិនថាប្រអិនមកសុំបំរើដល់អញ្ចឹងទៅភ្ញាក់ផ្អើលមែនទេណាដឹងថាលោកកូនអស់ចាណាប្រអិនក៏មកសុំបំរើដែរណាមិនធម្មតាទេមើលយំទៅឲ្យស្រាប់ចុចពេលចិត្តភ្លឺអាហ្នឹងមហាព្រំណា ហាព្រំដែលជាព្រះរបស់ញោមឯងហ្នឹងញោមហ្នឹងក៏រົບមហាព្រំហ្នឹងហើយបានថាអីដល់ប៉ុណ្ណឹងផងលោកកូនឯងហ្នឹងលោកកូនឯងហ្នឹងធំជាងមហាព្រំព្រះរបស់ម៉ែទៀតចឹងថាមហាព្រំហ្នឹងឯងដែលអរតនីព្រះសម្មាសម្ពុទ្ធឲ្យសម្ដែងពធហ្នឹងហើយព្រះអង្គយាងចុះពីឋានតាវតឹងមកហ្នឹងមហាព្រំហ្នឹងដោយកូនណែនតូចមួយដែលបានយាងមកតាមព្រះពុទ្ធអង្គហ្នឹងហើយ កម្មទាំងខ្លោះបាំងថ្វាយព្រះអង្គទៀតផងដល់ចឹងទៅចិត្តនោះស្រាប់តែនឹកថាំងលោកកូនអញបើប៉ុណ្ណឹងអស្ចារដោយគុណបើប៉ុណ្ណាទៅបានមហាព្រំមកសុំបំរើលោកកូនអញមិនទាំងឲ្យបំរើផងគឺណាហើយចូលដំទៅព្រះសម្មាសម្ពុទ្ធទៀតបើប៉ុណ្ណាទៅណោះដល់ពេលហ្នឹងព្រះសិរីបុត្រជ្រា ពីវរៈចិត្តរបស់ម្ដាយហ៎ នឹងឯងចឹងជ្រាបចឹងទៅក៏បានចាប់សំដែងគុណពុទ្ធនឹងតែម្ដងទៅព្រោះកំពុងតែគិតពីគុណពុទ្ធណានឹងឯងដល់ពេលវេលាមើលណាកូនព្រះរហន្ត7អង្គអត់មានណាមកតន់ជួយម្ដាយអីបានទេណានឹងឯងចឹងពេលនឹងឯងដែលព្រះសរីបុត្រនឹង អរតនាគុណរបស់ព្រះពុទ្ធទៅ ចិត្តដាយហ្នឹងក៏បានធ្លាក់ចូលទៅក្នុងពុទ្ធានុសតិហ្នឹងចឹងទៅចឹងហើយអរិយសច្ចធัวនៅក្នុងការសំដែងហ្នឹងហើយស្រេចគុណព្រះពុទ្ធទៅដល់ចឹងទៅក៏សម្រេចសោតាបត្តផលទៅ ក៏បានរីករាយជ្រះថ្លាកំពុងរីករាយគឺថាបាន ស្គាល់ព្រះនិព្វានណានឹងឯងបានកំណត់ដឹងវត្តដតុកទៅ បានដឹងព្រះនិព្វានជាទីបំផុតទុកបានដឹងពធัวជានិយានិកៈធัวចឹងទៅពុងរីករាយជាមួយនឹងព្រះនិព្វានព្រះសិរីបុត្រចូលនិព្វានដែរស្រាប់តែមកមើលលោកកូននៅស្ងៀមចឹង នៅស្ងៀមទៅមិនសឹងឬក៏មិនក៏ចាំមើលសន្ទុំសន្ទុះពេលចិត្តភ្លឺនឹងឯងបានទៅចាប់ប្របាទហ្មងចាប់ប្របាទទៅគឺសរីរៈនឹងរឹងហើយស្រែកយំបដ ாய் ទាំងស្រែកយំនៅកូននឹងមកមានឈឺមកធម្មតាណាមកនិព្វានស្គាល់និព្វានណាចូលនិព្វានចឹងទៅហើយយូរណាស់ហើយអត់យកអមតៈធัวនឹងមកឲ្យម៉ែមកដែរមិនមែនទេមិនមែនមិនមកទេប៉ុន្តែ មកលើកណាក៏ជេរកូនដែរជេរនឹងព្រះរហន្តតែតែជេរកូនមិនជេរព្រះរហន្តជេរកូននាំបងប្អូនទៅបួសអស់ហ្នឹងឯងជេរអីអត់មានប្រអស់អីថាម៉េចទេម៉ែជេររួចអញ្ចឹងទៅមុនទៅវិញទៅ បានចង្ហាន់ឆាន់អីដែរជេរក៏ជេរហើយដាក់ចង្ហាន់ក៏ដាក់ដែរពុកកូនហ្នឹងឯងហ្នឹងឯងហើយ បានខ្លះអីខ្លះចឹងទៅ ព្រះរាហុលទេដែលទទួលពពុទ្ធទទួលព្រះដ៏មានពភៈថាព្រះឧបជាមុនទៅផ្ទះលោកយាយហើយព្រះអង្គសួរថាចុះលោកយាយថាម៉េចលោកយាយជេលោកយាយជេព្រះឧបជាចឹងទៅហើយខ្ញុំកណាខ្ញុំព្រះអង្គក៏មុនទៅដែរហើយលោកយាយជេពេកទៅ ភិក្ខុទាំងឡាយនាំគ្នាមុនចេញមកអត់បានចង្ហាន់ឆានរះរហុលទូលព្រះអង្គអញ្ចឹងបានព្រះរាមាភិយាក៏ព្រះអង្គប្រទានចង្ហាន់អីអីឲ្យព្រះរហុលអញ្ចឹងទៅព្រះរហុលណាហ្នឹងហើយជាពុទ្ធអរោះនឹងរឿងរ៉ាវហើយបានព្រះអង្គសរសើរព្រះសិរីបុត្រដែលជាបុគ្គលមិនមានសេចក្តីក្រោតនឹងនៅក្នុងព្រាមណវៈនោះនឹងគ្រាន់តែរំលឹករៀបរាប់អំពីរឿងពុទ្ធគុណនឹងឯងទាំងការដែល បាននឹករលឹកដល់គុណរបស់ព្រះដ៏មានពភៈហ្នឹងគ្រាន់តែចិត្តនឹកចិត្តហ្នឹងគឺបាននៅសមាធិហើយបានជា បតតឋាននៃវិបស្សនានឹងឯងរៀបរាប់សពគ្រប់ច្រើនហើយ នៅ មាន ច្រើនជាងនឹងទៀតអាហ្នឹងចង់និយាយអំពីប្រកិតគុណព្រះនាមកេរ្តិ៍ឈ្មោះរបស់ព្រះអង្គដែល ឋិតនៅរហូតមកដល់ពុទ្ធបរិស័ទយើងនឹងឯងបាននៅសទ្ធាដល់ព្រះពុទ្ធពធព្រះសង្ឃនឹងគឺដោយសារព្រះនាមរបស់ព្រះអង្គនឹងណាព្រះនាមនឹងឯងចឹងសូមឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅនឹងបានជ្រាបអំពីប្រយោជន៍នៃគេឈ្មោះល្អនេះដែលយើងត្រូវតែបានយល់ដឹងអំពីគេឈ្មោះល្អដែលប្រសូតចេញពីសេចក្តីល្អហ្នឹងគ្រាន់តែអ្នករតីនឹករលឹកបានពោលសរសើរ ទាំងអស់ហ្នឹងគឺសុទ្ធតែសម្រាប់ជាមហាកុសលធំដុំណាស់គ្រាន់តែនឹករលឹកជ្រះថ្លាត្រេកអរដល់អ្នកប្រព្រឹត្តល្អហ្នឹងហើយ បានពោលសរសើរអ្នកប្រព្រឹត្តល្អបុគ្គលដែលគួរសរសើរហ្នឹងទាំងអស់ហ្នឹងទាំងជាមហាកុសលហើយមានសេចក្តីសុខចឹងបានរៀបរាប់ដូចជា បោកករៈសាតិព្រាមហើយរៀបរាប់មកអំពីព្រះនាង អំពបាលីដែលជាឧបបាទិកកំណើតហើយរៀបរាប់បន្តបន្តមិញហ្នឹងឥឡូវត្រឡប់មកដើមវិញណានឹងឯងតពីមួយរឿងទៅមួយរឿងមួយរឿងទៅមួយរឿងឥឡូវយើងត្រឡប់មកដើមវិញរឿងរ៉ាវដែលរៀបរាប់ទៅហ្នឹងមកដល់ប្របាទពិមពិសាហើយប្របាទពិមពិសារៀបរាប់ហ្នឹង គឺត្រង់ដែលព្រះអង្គស្និទ្ធស្នាលជាមួយនឹងពួកយៈ នឹងឯងហើយដែលរៀបរាប់ពីយៈអីអីទាំងអស់ហ្នឹងគឺនៅក្នុងរឿងរ៉ាវដែលថាប្របាទពេមពិសានឹងឯងក្រោយមកក៏បានទៅកំសាន្តមនោរមជាមួយគ្នានឹងព្រះនាងអំពៈបាលីនឹងព្រោះព្រះនាង អំពៈបាលីនឹងវាមានបាបកម្មដែលបានពោលដល់ព្រះភិក្ខុនីព្រះអរហន្តដែលថាជាស្រីបេសយាចារ្យ នឹងឯងម្លោះវាបាបខ្លួនឯងមកកើតជាឧបបាទិកៈកំណើតជាតិចុងក្រោយ អំពៈបាលីនេះណាប៉ុណ្ណាដល់កើតមកអញ្ចឹងវាអត់មានម្ចាស់ធ្វើឲ្យពួកស្ដាច់លិចជីវីនឹងដណ្ដើមគ្នាហ្មងចឹងពីមួយទៅមួយដល់ចឹងទៅ មាន អ្នកគ្រប់គ្រងក្នុងរឿងហ្នឹងចាត់ចែងឲ្យអំពៈបាលីហ្នឹងគឺជាស្រីនគរសោភិនីកណាប្រចាំនគរវេសលីហ្នឹង នឹងឯងហើយបានប្របាទពមិសាព្រះអង្គស្ដេចយាងទៅថែមទាំង បានបុតមួយជាមួយអំពៈបាលីទៀតផងបុតនឹងព្រះនាមវិមលថេរៈមើលនៅក្នុងប្រធេរៈគាថាមានទេវិមលកោនដញ្ញថេរៈកណាវិមលៈកោនដញ្ញថេរៈបានបួសសម្រាប់ព្រះរហ័តទៅទាំងវិមលៈកោនដញ្ញថេរៈហ្នឹងហើយ បានមកនាំម្ដាយនេះអំពៈបាលីនេះ ឲ្យបានចូលកាន់ភ្លោះហ្នឹងហើយម្ដាយហ្នឹងក៏បានរៀបរាប់រូបរាងកាយរបស់ខ្លួន ពីដើមក្មេងស្អាតតែម៉េចឥឡូវហ្នឹងវាម៉េចពីដើមហ្នឹងវាយ៉ាងម៉េចឥឡូវហ្នឹងយ៉ាងម៉េចរៀបរាប់យ៉ាងសម្បើមក្នុងបៃដកលេខ57ប្រធេរីគាថាណាមើលអំពៈបាលីថេរីគាថាទៅក៏ពីរោះតាមនឹងដែរបងប្អូនកូនចៅបាននៅប្រកម្មដ្ឋានកុំឲ្យយើងចេះតែស្រវឹងនឹងរូបកាយនឹងយើងមើលនៅ ក្នុង អំពៈបាលីថេរីគាថា នឹងឯងអាហ្នឹងគឺដោយសារបានកូននឹងឯងកូនហ្នឹងគឺជាបុតជាមួយនឹងប្របាទពេមពិសាហ្នឹងហើយប្របាទពេមពិសាដែលលើករឿងរ៉ាវថាត្រូវរើគ្នាជាមួយយៈហ្នឹងក្នុងពេលមួយដែលព្រះអង្គយាងទៅនគរអចេតនីដើម្បីមនោរមកំសាមជាមួយនឹងនាងបទុមវតីនាងបទុមវតីក៏នគរសោភិនីដែរស្រីស្អាតដាច់គេប្រចាំនគរអចេតនី នគរជេនីនឹងក្រោមការគ្រប់គ្រងរបស់ព្រះបាទចន្ទបជោតហើយជាស្រុកកំណើតរបស់ ព្រះមហាកច្ឆាយណៈជាបារោហិតនឹងដែលបានមកអរតនីព្រះអង្គដើម្បីយាងទៅនគរចេនីនឹងស្ដាប់ពធัวបានសម្រេចព្រះរហ័តក៏អេហេភិក្ខុឧបសម្បទាទៅក៏ព្រះរាមាវិភេឲ្យព្រះមហាកច្ឆាយណៈនិង ភិក្ខុ7អង្គទៀតរួមទៅជា8អង្គជាព្រះរហន្តនឹងមកផ្សព្វផ្សាយពុទ្ធសាសនានៅនគរអចេនីនឹងឯងរហូតដល់ទៅ មានវត្តសាមជីអីអីយើងសប្ថ្ងៃនឹងតមកនឹងនឹងគឺប្រវត្តិរឿងរ៉ាវនៅឯនគរអចេនីហើយបាទពិមពិសាក្នុងការនោះបារោហិតបារោហិតនឹងគឺថាមិត្តសម្លាញ់ជាមួយយៈនឹងឯងបានហៅយៈនឹងឲ្យនាំបាទពិមពិសាដោយរិទ្ធមកនគរអចេនីនឹង ហើយក៏បាននៅជាមួយនឹងបទុមវតីហ្នឹងរហូតដល់បានបុតមួយ គឺអភ័យរាជកមានេះឯងហើយដល់ទៅបញ្ជូន7ឆ្នាំ ម្ដាយក៏បញ្ជូនឲ្យមកនៅជាមួយ បាទពេមពិសាអភ័យរាជកមាហ្នឹងដល់ទៅពេលបានភរិយាទៅហើយស្រឡាញ់ភរិយាស្រឡាញ់ដល់ទៅភរិយានឹងបាត់បង់ជីវិតទៅកើតទុកមកគាល់ព្រះដមានពភៈព្រះអង្គសម្ដែងមកគាថាធម្មបទ នៅក្នុងលោកវៈនោះអេថាបស្សតិមੰងលោកੰងចតាំងរាជរដ្ឋោបមੰងយថាពេលលាវិស័យតន្តិណដ្ឋិសង្កោវិជាអ្នកតាំង អ្នកទាំងឡាយចូលមកមើលនៅលោកនេះដែលមានក្បូរក្បាច់រចនាយ៉ាងត្រកាលដូចជារាជរដ្ឋនឹងដែលបុគ្គលល្ងងខ្លៅជាប់ ជំពាក់នៅតែអ្នកចេះដឹងមិនលិចចោះទេចឹងទៅ សម្រាប់សោតាបត្តផលទៅក្រោយមកក៏សង្វេកនឹងប្របាទអាជាតិសន្តោធ្វើឃាតប្របៃតាបៃតាជាមួយគ្នាគ្រាន់តែមេដាផ្សេងគ្នាសង្វេកសង្វេកចំពោះកិលេសនឹងហ្មងទៀតដូច្នេះមិនអនុញ្ញាតឲ្យកិលេសនៅក្នុងចិត្តសន្តានបានតទៅទៀតទេចឹងចូលកម្មភ្នោះតែហ្មងទៅនឹងឯងដល់ចូលកម្មភ្នោះទៅប្រតិបត្តិ ត្តិទៅកំចាត់បងកិលេសបានដោយអរហត្តមគ្គទៅបាននិមន្តមកនគរអុជេនីនឹងបានណែនាំឲ្យព្រះនាងបទុមវតីចូលកម្មភ្នោះហើយប្រទានប្រកម្មដ្ឋានដល់ព្រះនាងបទុមវតីព្រះនាងបទុមវតីនឹងក៏បានសម្រេចព្រះរហត្តទៅមានព្រះនាមថា អភិយៈមេតាថេរីនៅក្នុងបៃដកលេខ57ក៏មានទាំងបានពោលប្រគាថានឹងកណាអភិយៈ មេដាធេរីគឺសព្រមចារីអត់បានហៅវតុមវតីអីទៀតទេហៅថាមេដារបស់ព្រះ អភិយៈព្រោះព្រះអភិយៈក៏ជាព្រះអរហន្តនឹងដល់ចឹងទៅពនាមនឹងក៏រឹតតែល្អឡើងនឹងឯងពនាមល្អឈ្មោះល្អនឹងមានប្រយោជន៍ណាចឹងមានប្រយោជន៍ក្នុងការអនុគ្រោះដល់ដល់បងប្អូនកូនចៅ ដល់សព្រមចារីមើលតែព្រះអញ្ញាកោណ្ឌេញ្ញៈ ព្រះអង្គមុនទៅនៅព្រៃហែមពៀនអស់12ឆ្នាំដល់ពិចារណាអាយុសង្ខារទៅត្រូវមកថ្វាយបង្គំលាព្រះអង្គបរិនិព្វានណាមកដល់ប្រកាសខ្ញុំព្រះអង្គកោនដេញៈខ្ញុំព្រះអង្គកោនដេញៈប្រកាសនឹងក្នុងន័យថាម៉េចព្រះកថាថាណែបើមិនប្រកាសពនាមទេ បរិស័ទនឹងមិនស្គាល់លោកអាចបថុជនណាមានចិត្ត ខ្នន់ថ្នាញ់មានចិត្តសង្គាសថាមិនដឹងមុនមកពីណាមកវាយបង្គំចិញ្ចប់ប្របាទប្រពុតព្រះអង្គអីអីអាច មានចិត្តទាស់បាបធ្លាក់នរកគ្រាន់តែប៉ុណ្្នឹងទេព្រោះរឿងរឿងតែកាលណាមានចិត្តថ្នន់ថ្នាញ់ទៅជាមួយគ្នានឹងបុគ្គលដែលមានគុណធម៌ប្រមាណមិនបានអញ្ចឹងទោសធ្ងន់ប្រមាណមិនបានណា ដល់ទៅព្រះអង្គប្រកាសខ្ញុំព្រះអង្គកោនដេញៈខ្ញុំព្រះអង្គកោនដេញៈបរិស័ទអូប្រធេរៈប្រធេរៈដែលព្រះអង្គបានបួសមុនគេព្រះអង្គស្ដាប់ពធម្មចក្រប្រវត្តនៈសោតនៅព្រៃអិសិបតនៈមកតេយវ័នព្រះអង្គឯកតតិកៈខាងរតតាញូយើងមិនដែលបានឃើញព្រះអង្គសឬតែពនាមល្បីមកឥឡូវនេះតើតើចិត្តជ្រះថ្លាបរិស័ទទាំងអស់នឹងឯងគឺថាពេញទៅក្នុងទេវលោកទាំងដោយអំណាចនៃសេចក្តីជ្រះថ្លានឹង នឹងនៃតាមព្រះអត្ថកថាក្នុងសង្យុត្តនិកាយដែលព្រះវាំងគីស័កនឹងបានពោលប្រគាថាសរសើរព្រះកោនដេញៈនឹងហើយមើលមើលរឿងដែលពនាមរឿងគេឈ្មោះរបស់លោក ដែលល្អនៅលបីពេញសាសនមណ្ឌលភិក្ខុភិក្ខុនីបាសកបាសិកានរណាមិនមិនលបីពនាមព្រះញ្ញាកោនដេញៈដែលអង្គស្ដាប់ប្រធัว ហើយបានសម្រេចមគ្គផលមុនគេអមតៈធัวហើយជាពិសេសគឺឧបសម្បទា ជាភិក្ខុមុនគេក្នុងថ្ងៃពេញបូរមី15កើតខែអាសាឍនឹងហើយមិនល្បីយ៉ាងម៉េចមើលមើលដែលព្រះអង្គទ្រង់ប្រទានឯកតតិកៈនឹងទៅ ហើយមិនទាន់បានឃើញមិនដឹងជា រូបរាងអីលោក នៅ ណា ដល់ទៅពេលឃើញទៅវាជ្រះថ្លាទៅព្រះអរហន្តហ្នឹងណានឹងឯងដោយសារល្បីប្រណាមឈ្មោះល្អនឹងឯងទាំងឈ្មោះល្អហ្នឹងណាដែលធ្វើឲ្យគេចង់ឃើញចង់ជួបចង់សែបគប់ហើយគេមានសេចក្តីជ្រះថ្លាណាគ្រាន់តែសរសើរបុគ្គលដែលគួរសរសើរណាប៉ុននៃការសរសើរប៉ុណ្ណឹងឲ្យបដិសន្ធិបានសុគតិភពប៉ុននៃការសរសើរបុគ្គលដែលគួរសរសើរ ព្រោះណាសរសើរព្រះពុទ្ធអង្គសរសើរព្រះធัวសរសើរព្រះអរិយសង្ឃអីអីទៅក្នុងសង្ឃគុណអីអីហ្នឹងបុណ្យនៃការសរសើរហ្នឹងគឺជាកាមាវចរៈកុសល ថ្នាក់ក្រំតែសរសើរហ្នឹងដែលប្រព្រឹត្តទៅ ក្នុងបញ្ញកិរិយាវត្ថុដែលជាបុណ្យកុសលថ្នាក់ សិលដែលចូលទៅក្នុងអបជាយណៈគោរពកោតក្រែងហើយចូលទៅក្នុងថ្នាក់ភាវនាដោយពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិហ្នឹងហ្នឹងឯងហើយចឹងរៀបរាប់ដែលប្របាទពិមពិសាដែលព្រះអង្គក៏តែងតែស្និទ្ធស្នាលជាមួយនឹងពួកយៈបានព្រះអង្គសោយពតិវង្គតទៅព្រះអង្គកើតទៅជាមិត្តភក្តិជាមួយនឹងស្ដេចវេស្សវ័នហ្នឹង នឹងឯងហើយក្នុងការដែលរំលឹករំលើករៀបរាប់សេចក្តីនៃ ប្រធัวមកទាំងអស់នេះ ក្នុងការដែលបាន ប្រកាសនៅ គុណគឺពុទ្ធានុសតិនឹងឯងចឹងហើយរឿងរ៉ាវដែលប្របាទពិមពិសាក៏ព្រះអង្គមានការប្រទានដីដែលជាវិសង្គាមៈនឹងឯងឲ្យ ព្រាមដែលជា គ្រូធំធំ នៅក្នុងនគរមគធៈហ្នឹងក៏ច្រើនកន្លែងហើយអ្នកទាំងអស់ហ្នឹងគឺសិតតែល្បីពនាមព្រះអង្គនឹងឯងបានចូលមកកលព្រះអង្គនឹងរាប់ពាន់អ្នករាប់ម៉ឺនអ្នកព្រាមណានឹងឯងចឹងហើយបាន ដឹងថាព្រះអង្គជាពុទ្ធហើយពីព្រោះជឿកពីជឿកពីដល់ទៅ គម្ពីរព្រាមមានមហាបរិស័កលក្ខណៈអញ្ចឹងគឺដឹងតែព្រះអង្គប្រកាសជាព្រះពុទ្ធហើយដល់ចិត្តជឿនឹងឯងចឹងដែលបង្អោនចិត្តគោរពស្ដាប់ព្រះធម៌នឹងឯងហើយក៏សម្រេចមគ្គផលទៅយ៉ាងច្រើននឹងឯងហើយនៅក្នុង សេចក្តីទាំងអស់នេះក៏ប្រម៉ែប្រមូលអំពីរឿងពុទ្ធបរិស័ទយើងទាំងដែលមានជីវិតរស់នៅដើម្បីរក្សាចិត្តឲ្យបានសុខអញ្ចឹងគឺយើងរៀននឹករលឹកដល់គុណព្រះសម្មាសម្ពុទ្ធយើងនឹករលឹកដល់គុណពធัวយើងនឹករលឹកដល់គុណប្រសង់យើងរៀននឹករលឹកដល់សេចក្តីល្អដែលយើងបានធ្វើអញ្ចឹងទៅគឺយើងនឹងរក្សាចិត្តប្រព្រឹត្តទៅជាសុខ ដោយអំណាចនៃការនឹករលឹកដល់គុណដល់សេចក្តីល្អហ្នឹងប៉ុន្តែក៏យើងអាចនឹកឃើញដល់រឿងមិនល្អផ្សេងផ្សេង ដែលខ្លួនយើង បានធ្វើក៏មានដែររឿងមិនល្អហ្នឹងណាដូចរៀបរាប់មកនៅក្នុងប្រធិរៈនេះមិលកៈនឹងឯងដែលនៅជាសាមណេរហ្នឹងរៀបរាប់ចាប់ដើមដំបូងមកហ្នឹងណាហើយដល់ទៅពេល ព្រះមិគកៈនឹងប្រឹងប្រែងជាយាមចឹងទៅបានរៀបរាប់មកដល់ដែលថាព្រះមហាថេរៈនឹងសំដែង នៅពគាថាមួយគាថានៅក្នុងអបមាតវៈនឹងហើយបានរៀបរាប់អំពីពគាថាដែលព្រះអង្គទ្រង់ប្រកាសសំដែងចេញពីពុទ្ធរអស់នឹង បានតាកតងនឹងរឿងប្របាទពិមពិសាហ្នឹងហើយដល់តាកតងនឹងបាទពិមពិសាទៅបានទៅតាកតងមកនាងអំពបាលីហើយដល់ទៅតាកតងអំពបាលីបានទៅទៅជាតាកតងទៅជាមួយគ្នានឹងប្រធិរៈដតីដតីអីសបើមទៅទៀតហ្នឹងអញ្ចឹងហើយឥឡូវមួយម៉ោងជាងតិចហើយយើងត្រឡប់មកដើមវិញដើម្បីថា ចាប់ផ្ដើមសេចក្តីនៃពធัวហ្នឹងពីកន្លែងណា ទៅបានទៅជាបែកអស់មួយម៉ោងអញ្ចឹងថាចាប់ពីកន្លែងបាទពិមពិសាហ្នឹងដែលនាំកំភៈខោសកៈហ្នឹងហើយរឿងរ៉ាវកំភៈខោសកៈហ្នឹងគឺនៅត្រង់ដែលថាតេតួងនឹងប្របាទពិមពិសានឹងយ៉ាងម៉េចថាប្របាទពិមពិសាព្រះអង្គធ្លាប់កើតនៅក្នុងកំណើតយៈហើយឧបនិស្ស័យព្រះអង្គធ្វើឲ្យព្រះអង្គចេះស្ដាប់សំឡេងសត្វហើយចេះស្ដាប់សំឡេងអ្នកមានអ្នកក្រទៀត ហើយព្រះអង្គឮសំឡេងកំភៈកោសកៈហ្នឹងថាអ្នកហ្នឹងគឺជាអ្នកមានគឺសំឡេងហ្នឹងសំឡេង អ្នកមានទ្រព្យមិនមែនសំឡេង អ្នកស៊ីឈ្នួលគេបំរើគេទេហើយសាកសួរសើបមើលទៅអ្នកបំរើគេមែនតែបាទទៅពិសាព្រះអង្គជឿជាក់ហ្មងទាំងព្រះអង្គឮសំឡេងអ្នកមានទ្រព្យច្បាស់ថាមិនខុសចឹងហ្មងគណាដល់ចឹងទៅ បាទពេលវិសានឹងឯងចឹងព្រះអង្គបានចាត់ចែងឲ្យនាងស្នំម្នាក់នាំកូនស្រីនឹងឯងមករៀបរាប់ដំណើរវែងឆ្ងាយប៉ុន្តែគ្រាន់តែច្រូតកាត់សេចក្តីទៅមកសុំសំណាក់នៅជាមួយ នឹងកុម្ភៈកោសកៈនឹងនៅចុះនៅឡើង ទៅកុម្ភៈកោសកៈបាននាងនឹងទៅគណៈមានរឿងរ៉ាវម្ដាយរៀបចំឲ្យបានហ្មងទៀតឲ្យបានកូននឹងហើយដល់ទៅមានភរិយាវាត្រូវមានទ្រព្យដើម្បីចិញ្ចឹមប្រពន្ធណា កណ្ដាលអាហ្នឹងហើយឥឡូវវាជ្រុលដំណើរបានគេទៅហើយនោះរឿងម្ដាយរៀបចំហ្មងទៀតអីនោះមិនបានគិតគូអីទេគ្រាន់តែថាឲ្យនៅមួយថ្ងៃនៅទៅនាងនឹងចេះធ្វើមហូបឆ្ងាញ់ដល់ទៅវាត្រូវមាត់ដល់ត្រូវមាត់តែថានៅពីរបីថ្ងៃហើយក៏វាមិនតាន់មានពេលទៅណាសុំនៅតិចទៀតទៅខ្លួនឯងក៏ មិនមិនចង់ឲ្យនៅដែរក្រែងលោវាបែកការអីយ៉ាងម៉េចខំនៅនឹងនៅបាត់បាំងពីរឿងប្រវត្តិខ្លួនឯងហ្នឹងប៉ុន្តែវាជាប់ចិត្តនឹងមហូបឆ្ងាញ់វាចិត្តឲ្យនៅទៅនឹងឯងឆ្ងាញ់ទៅឆ្ងាញ់ទៅហើយនៅទៅនៅទៅបានកូនគេនឹងទៅហើយដល់បានទៅវាត្រូវរួប្រាក់មកអញ្ចឹងដូច្នេះបានមានឱកាសស្ងាត់ហ្នឹងទៅយោ មាសប្រាក់ម្ដុំម្ដុំមកនឹងឯងទៀតហើយមាសប្រាក់ហ្នឹងសិតទៅវៃត្រាសិទ្ធិហ្នឹងយកមកយកចឹងទៅឲ្យម្ដាយហ្នឹងយកទៅដូរចាយចាយទិញម្ហូបទិញអាហារទៅឥឡូវលេងទៅណាហើយវាក្រុមគ្រួសារជាមួយហើយប្តីប្រពន្ធម៉ែក្មេកហើយចឹងនៅជាមួយទៅចឹងទៅនាងហ្នឹងគឺយកប្រាក់ហ្នឹងទុកទៅហើយប្រាក់យកពីបរិជាហ្នឹងក៏ចាត់ចែងប្រើប្រាស់ទៅហើយដល់យកប្រាក់ហ្នឹងមកទុកជាផោះតាងណាទៀត ដល់ទៅពេលមួយគឺថាបានហើយផោះតាំងប៉ុណ្ណឹងបាទពេលមិសាទចាត់ចែងឲ្យរេចបរោះព្រឹបព្រឹបព្រឹបទៅចាប់បរោះហ្នឹងហ្មងធ្វើជាទៅចាប់អញ្ចឹងក្រណវីវមនោះអ៊ូអថារេចបរោះមកចាប់កុំភៈកោសកៈនាងពីរហ្នឹងបាត់ខ្លួនបាត់ណាបាត់ខ្លួនតល់ទៅចាប់បរោះនឹងយកមកដល់ព្រះរាជវាំងនាងពីរអ្នកនឹងឯងតែងខ្លួនភើភើនៅព្រះរាជវាំងណានឹងឯងបានវាបែកកាយបែករឿងហើយវាលាក់នៅចិត្តឥឡូវ ប្រាក់ហ្នឹងគឺមានបានយុទ្ធចាយណា មានដូរចាយណាយកមកទាំងអស់ប្រាប់នឹងឯងដល់អញ្ចឹងទៅបរោះហ្នឹងក៏មិនចាំបាច់ថាត្រូវលាក់បិទបាំងអីណាស់ណាទេពីព្រោះរឿងនេះរឿងខ្លាចតែថាខ្លួនឯងទៅយល់ទៅអត់មានណាដឹងគេវាយគេសម្លាប់ទៅណា មានប្រាក់អីសម្បើមកពីណាពីណាអីចឹងវាវាខ្លាចចឹងទេដល់ទៅទូលប្របាទពិមពិសាទៅ បាទពិមពិសាធានា ធានាឲ្យមានស្អីទៀតបើបរិជាធានាឲ្យនឹងឲ្យ គេទៅជាយកទ្រព្យសម្បត្តិនឹងមកបានរៀបចំតែងតាំងឲ្យជាសិទ្ធិមួយទៅហើយក៏ជាកូនប្រសាព្រះអង្គទៅពីព្រោះពីព្រោះស្នំនឹងហើយបានកូនស្រីនឹងកូនស្រីនឹងមិនកូនព្រះអង្គកូនស្ដេចនឹងនឹងឯងកូនបាទពេញពិសានឹង នឹងឯងហើយបាននាំកំភៈកោសកៈសិទ្ធិនឹងទៅគាល់ព្រះរាមាភិកនៅវត្តវេលវ័នបានក្រាបទូលព្រះអង្គរឿងរ៉ាវរបស់កំភៈកោសកៈនឹងបានព្រះអង្គទ្រង់សម្ដែងមកគាថានឹងនឹងឯងចឹងមកគាថានឹងដែលឲ្យកំភៈកោសកៈសម្រេចសោតាបត្តផលនឹងព្រះអង្គសម្ដែងថាឧទ្ឋានវៈតោសតិមៈតោសុចកម្មសៈនិសម្មការណោ សញ្ញតាសច្ចៈធម្មជីវិណោអបមត្តាសៈយៈសោភិវត្តតេយោរមែងចម្រើនព្រោះអាស្រ័យមានហេតុ7យ៉ាងបណ្ណានឹងឯងមួយគឺប្រឹងប្រែងជាយាមឧទ្ធានវតោ2សតិមតោ មាន ស្មារតី3សុចេកម្មសៈធ្វើការងារល្អទី4និសម្មការណោ ពិចារណាហើយបានធ្វើទី5សញ្ញតាសច្ចៈជាអ្នកមានសេចក្តីសង្រួម6ធម្មជីវិណោចិញ្ចឹមជីវិតប្រកបដោយធម៌7ជាអ្នកមិនប្រមាទអបមត្តសៈនឹងព្រះអង្គសម្ដែងពាក្យថានឹងទាំងហើយ បានជារំលឹកដល់ពុទ្ធដីកានឹងមកអំពីព្រះថេរៈនឹងលើកយកពាក្យថានឹងឯងមកសម្ដែងឲ្យមិលកៈសាមណេរនេះ ដែលកំពុងតែប្រព្រឹត្តប្រឹងប្រែងជាយាមនេះឃើញភ័យក្នុងអបាយភូមិឃើញភ័យក្នុងវត្តដាក់នេះស្ដាប់ទៅសម្រាប់អនាគាមិផលទាំងដាប់ហ្នឹងគឺពុទ្ធិកាណាមើលក៏ដែលព្រះអង្គទ្រង់សម្ដែងមកហើយប្រធេរៈលោកចាំទុកមកលោកឲ្យឃើញថាអ្វីអ្វីមានហេតុអញ្ចឹងណាជាការពិតអញ្ចឹងណាសត្វតែបង្កប់ទៅដោយសច្ចធัวក្នុងនឹងទាំងពុទ្ធិកាដែលព្រះអង្គសម្ដែងអត់មានអ្វីដែលកើតឯងឯងទេ ដល់តែពុទ្ធបរិស័ទយើងរៀនទៅ សិក្សាទៅ បានចេះដឹងទៅឥឡូវរឿងរ៉ាវដែលប្ររពចំពោះមិលកៈនឹងរឿងត្រីភ្នំរឿងអីអីទាំងអស់ហ្នឹងឥឡូវគឺបានដោះស្រាយរួចរាល់ហើយណាអត់មានអបាយភូមិអត់មានអីទៀតទេឧបនិស្ស័យដោយទានុបនិស្ស័យសេលោបនិស្ស័យនេះ សំបីមានកម្លាំងខ្សោយក៏ដោយឲ្យសម្រេច ដល់ទៅអនាគាមិផលចូលទៅកាន់សទ្ធាវះព្រំ និងបរិនិព្វាននៅក្នុងព្រំមលោកឯណោះហ្នឹងនឹងដែលចាប់ផ្ដើមប្រធានបទពីឧបនិស្ស័យនៃពុទ្ធបរិស័ទបងប្អូនកូនចៅហ្នឹងហើយដែលជាធម្មកថាបញ្ជាប់ពធទេសនាដែលមានក្តីផ្ដើមមានសេចក្តីអធិប្បាយតកតួងទៅនឹងពុទ្ធានុសតិ យើងស្ដាប់ប្រវត្តិក៏ច្រើនសង្ខេបសង្ខេបប៉ុន្តែរឿងរ៉ាវក៏យើង បានដឹងច្រើន បានស្ដាប់ច្រើនមកហើយវាមាន អានិសង្សដែលឲ្យយើងយល់ទៅ ក្នុងរឿងអីមួយមួយអញ្ចឹងទៅគ្រាន់តែស្ដាប់ដើមតិចកដាលតិចចំតិចក៏យើងដឹងរឿងសពគ្រប់ចឹងទៅនឹងឯងដែលជាអនុសតិហ្នឹងអញ្ចឹងសរុបសេចក្តីដើម្បីឲ្យប្រធัวនឹងឯងបានពីរោះ មកដល់ខាងចុងទៀតគឺនៅត្រង់ដែលថា បញ្ញាដែលពុទ្ធបរិស័ទយើង បានមកជាទីពឹងគឺនៅត្រង់ដែលថាយើងដឹងថាអ្វីអ្វីសិតតែមានហេតុត្រឹមត្រូវ ដែលធ្វើឲ្យយើងមានការសង្រួម ក្នុងចិត្តរបស់យើងនេះពាក្យថាសង្រួមសង្វរៈហ្នឹងគឺរារាំងលោភៈទុសៈមោហៈរារាំងនៅសេចក្តី ទុក្ខដែលសេចក្តីទុក្ខនឹងឯងមិនបានចូលមកបៀតបៀនចិត្តសន្តានរបស់យើងទេ មានសេចក្តីសុខស្ងប់មានភាពជាឥស្សរៈប្រព្រឹត្តទៅ ជាចរិយាធម៌គឺថាពិចារណាមើលទោសរបស់យើង ដើម្បីកែខៃហើយបើថាជាទោសរបស់អ្នកដតីទេឲ្យអភ័យនិងករណា នឹងឯងដែលយើងមានសេចក្តីសុខរឿយរឿយសុខឡើងសុខឡើងហើយមានភាព ជាធំលើកិលេសភាពជាអិសរៈសពាំងអិសរិយ៉ាងសុខੰងនឹងឯងទេភាពជាធំនៅលើកិលេសហ្នឹងកិលេសมันអាចនឹងគ្រប សង្កត់ចិត្តมันអាចនឹងឲ្យប្រព្រឹត្តទៅ ក្នុងកាយកម្មមិនល្អវិជ័យកម្មមិនល្អសូម្បីតែមโนកម្មដែលនឹកគិត បើថាវាឥតប្រយោជន៍ទេគិតធ្វើអីខាតពេលខាតវេលា ចូលគល់ព្រះសាស្តាវិញ ដោយគំនិតគិតទៅក្នុងគុណព្រះពុទ្ធវិញនឹងឯងហើយចរិយាធัวនៅត្រង់ដែលថាយើងមិនតន់ជាព្រះអរហន្តយើង នៅ មានកិលេសមិនតន់សម្រេចមគ្គផលអីនឹងយ៉ាងណា យើងឧស្សាហ៍ពិចារណាការខ្វះខាតរបស់យើងនឹងឯងដោយដែលព្រះអង្គទ្រង់ប្រកាសសម្ដែង ជាមួយនឹងនាងកលៈកោតដាក់ថេរៈក្នុងភិក្ខុវៈអញ្ចឹងពីប្រកាសថាអង្គសម្ដែងអត្តនា ចោតយតាណੰបដិមង្សេតមត្តនាហើយសោអត្តគុតោសតិមាសុខੰភិក្ខុវិហិហិសេចាហ្នឹងឯងអរគុណគុណចាស់ហ្នឹងឯងចាប់ព្រឹបចឹងទៅ ចង់បាត់ដែរណាណាពធចាតលតែឧស្សាហ៍ស្វាធ្យាយចានឹងឯងអសច្ឆាយៈមលាមន្តាគឺថាមុនពុទ្ធធัวដែលយើងរៀនហ្នឹងបើមិនស្វាធ្យាយទេអាហ្នឹងឯងជាមន្ទិលកណាម នឹងឯងអញ្ចឹងគឺព្រះអង្គត្រាស់ថា អត្តនាចោទយត្តានੰបដិមង្សេតមត្តនាសោអត្តគុតតោសតិមា សុខੰភិក្ខុវិហេហិសេនឹងមកគាថានឹងថាបុគ្គលក៏បីចោតខ្លួនដោយខ្លួនឯងអត្តនាចោតតយត្តានੰនឹងចឹងគឺថាចោតខ្លួនហ្នឹងគឺថាបានដេកថាដេញដោលខ្លួនឯងពិចារណាខ្លួនឯងហ្នឹង នឹងឯងព្រោះយើងច្រើនតែថាអ្នករតីដីថារំលឹករំលើកទៅយើងច្រើនតែមិនសប្បាយចិត្តវាលើកលែងតែថាបុគ្គលនឹងជាទីគោរពរបស់យើងណាហើយមានឧបការៈហើយមានបំណងស្មោះអីពិតប្រកបចឹងទៅហើយប្រកបដោយមេត្តាអនុគ្រោះណាស់ទៀតណាទាំងហើយទាំងដែលយើងនឹងសុំទៀតហ៎ នឹងឯងបវារណា មានទោសកំហុសអីយ៉ាងណាជួយប្រាប់ជួយ ថាទៀតណោះបានយើងនឹងសັບចិត្តក្រាន់ទៀតនឹងឯងហើយបើណាណាណីតពិសតពិសអីចិត្តមកស្ដីចិត្តមកថា យើងវាអត់ព្រមណានឹងឯងម្លងអញ្ចឹងហើយបានវិចិត្រតែមានរឿងថាទុក្ខាហិសារម្មភកថាហ្នឹងណាទោះជាវាមានខុសខ្លះក៏មិនព្រមអញ្ចឹងទៅវាចេះតែលើកពីទោសអ្នករតីវិញដែរទៅណែឯងចេះនិយាយពីទោសយើងយើង យើងមិននិយាយពីទោសអ្នកឯងអ្នកឯងមិនព្រះអរហន្តឯណាអ្នកឯងមិនម៉ែឪយើងណាអ្នកឯងមិនឧបជាអាចារ្យយើងណាវាទៅអញ្ចឹងទៅវិញទៅវាកើតទៅជារឿងឆ្លោះប្រកែកតោះតែងគ្នាទៅនឹងឯងរឿងនៅក្នុងលោកហ្នឹងវាអញ្ចឹង ដូច្នេះនៅក្នុងសេចក្តីនឹងរឿងកិលេសនឹងវាយ៉ាប់អញ្ចឹងបានជាព្រះអង្គសម្ដែង ថាត្រូវចេះពិចារណាខ្លួនឯងទៅបើគេថាឲ្យមិនបានទេនោះទៅពិចារណារួកំហុសខ្លួនឯងទៅ អត្តនាចោទយតានឹងបដិមង្សេតមត្តនានឹងត្រូវពិចារណាខ្លួនដោយខ្លួនឯងនឹងត្រួតត្រាពិនិត្យមើលហ្នឹងណានឹងឯងហើយសោអត្តគុតតោសតិមា បុគ្គលនោះឯងដែលមានស្មារតីគ្រប់គ្រងថែរក្សាខ្លួននឹងគឺដល់តែមានស្មារតីទៅវាដឹងតែវាដឹងថាជាទោសជាកំហុសអីទៅនឹងយ៉ាងណានឹងឯងចឹងអាចនឹងថែរក្សាចិត្តនឹងឯងបានល្អឡើងល្អឡើងទៅដោយសារស្មារតីនឹង ចឹងគឺព្រះអង្គសម្ដែងតែនេះឯងដែល ជាវិហេរធัวប្រព្រឹត្តទៅ ជាសុកនោះសុកខាងភិក្ខុវិហេហិសិគឺថាភិក្ខុនឹងឯងមានការរស់នៅ ជាសុខដោយសារការដែល មាន ស្មារតីរក្សាខ្លួននឹងអញ្ចឹងបានព្រះអង្គសម្ដែងមកគាថាទៀតទៅអត្តាហេអត្តណោនេថោអត្តាហេអត្តណោកតេតាសមាតាសមាហេ ណាអីទៀតគុនចាអើតាស្មាសញ្ញមៈអត្តានังអសង្ផត្រាំងវៈវានិជោកណាអរគុណណាបានគុណចាស់ព្រះអង្គបញ្ញាចោតតើរកជួយជួយប្រាប់ណាព្រោះយើងយើងយើងចាំមិនតន់ ស្ទាត់តន់រត់មាត់ជួនកាលរត់មាត់ហើយយើងយើងមិនស្វាធ្យាយវារវល់ ធัวឯនេះផងឯនោះផងច្រើនអញ្ចឹងទៅហ្នឹងគឺថាយើង អាស្រ័យគ្នាចឹងញាតិញោមមានគ្នាបួលគ្នាសោធัวណាសោធัวនឹងឯងតាមទូរស័ព្ទអីក៏បានដែរទោះជាយើង ចំណាយថ្លៃទូរស័ព្ទថ្លៃកាតអីបណ្ណាបណ្ណា យើង យើងអត់ស្ដាយទេយើងសប្បាយចិត្តព្រោះយើង បានបបួលគ្នាសោធัวចឹងទៅទាំង នឹងឯងអញ្ចឹងតាស្មាសញ្ញមៈអត្តានังអសង្ផត្រាំងវៈវានិជោនឹងឯងអានឹងគឺមកគាថាក្រោយដែលព្រះអង្គសម្ដែង ថាកបីមានខ្លួនឯងជាទីពឹងនៃខ្លួនឯងមានខ្លួនឯងជាកតិនៃខ្លួនឯងព្រោះហេតុដូច្នោះបុគ្គលកបីសង្រួមកបីស្ងួនគ្រងរក្សាខ្លួនឯងនឹងឯងឲ្យដូចជានាយពាណិជ្ជដែល រក្សានៅសេះដែលល្អ កណានឹងឯងចឹងអត្តាហេអត្តនោនិថោគឺ ថាខ្លួនទីពឹងខ្លួនឯងហ្នឹងណានឹងឯងអត្តាហេអត្តនោកតិគឺថាខ្លួនហ្នឹងមាន មានខ្លួនឯងហ្នឹងជាកតិជាដំណើរនឹងឯងក្នុងការដែលរំលឹកដាស់តឿនខ្លួនឯងហ្នឹងក្នុងក្នុងន័យ ដូចតែអត្តាហើយអត្តនោនាថោដែរហ្នឹងចឹងគឺយើងគ្រប់គ្រងជីវិតរបស់យើងរៀបចំដំណើរសម្រាប់ខ្លួនយើងដែរយើងមិនឲ្យអ្វីៗខាងក្រៅនឹងមកកំណត់ជីវិតរបស់យើង ត្រូវឲ្យយើងសពក៏សពតាមគេទៅត្រូវកើតទុកក៏តាមតែគេឲ្យយើងកើតទុកអីអត់ទេអត់មែននៅលើ អ្នកដតីអត់មែននៅលើរឿងរ៉ាវអ្វីអ្វីជាខាងក្រៅទេអានេះដែលយើងមានពធัวជាទីពឹងហ្នឹងយើង ជាអ្នករៀបចំ ដំណើរជីវិតឲ្យខ្លួនយើង ដោយយើងមានស្មារតីមួយនៅក្នុង បុគ្គលបញ្ញត្តិថាជីវិតនេះជារបស់យើង ក្នុងសេចក្តីដែលថាមិនមែនយើងចេះតែបន្ទុកបដាក់អីឲ្យអ្នកដតីបានទេពីព្រោះការងារនេះសំ ខាន់ណាស់ដែលមានតែយើងទេដែលអាចជួយខ្លួនឯងបានអញ្ចឹងគឺយើងត្រូវគ្រប់គ្រងជីវិតខ្លួនឯងនេះដោយយ៉ាងម៉ត់ចត់ជាទីបំផុតនឹងឯងដែលក្នុងអត្តន័យថាជីវិតនេះជារបស់យើងគឺយើងត្រូវតែគ្រប់គ្រងត្រូវតែមើលថែត្រូវតែទទួលខុសត្រូវនឹងអានឹងក្នុងន័យជា បកលបបញ្ញត្តិ ដែលដែលពោលថាជាខ្លួនយើងមិនមែនអ្នកដតីហ្នឹងណាគឺនៅក្នុងសេចក្តីដែលថាជីវិតហ្នឹងជារបស់យើងអញ្ចឹងព្រោះមិនមែនជារបស់អ្នកដតីហើយដែលយើងមិនអាចធ្វើប្រហែសបណ្ដែតបណ្ដោយបានអាហ្នឹងអត្តាហេអត្តនោកតិហ្នឹងខ្លួនឯងគឺជាជាកតិរបស់ខ្លួនឯងគណៈជាដំណើរផ្លូវដែលយើងត្រូវគ្រប់គ្រងខ្លួនឯងមានប្រធัวជាទីពឹងហ្នឹងអញ្ចឹងតាសមាសញ្ញមៈអត្ត តាហ្នឹងក៏បីស្ងួនគ្រងរសា ខ្លួនឯងនឹងឲ្យបាន ល្អអសង្ផតត្រាំងវៈវានិជោដូចជានាយពេលនិចដែលស្ងួនគ្រងរសានៅសេះសេះនឹងល្អណាស់បើចេះថែរសាល្អឲ្យចំណេញចេះនិយាយល្អហើយស្ដាប់ស្ដាប់ភាសា មនុស្សនិយាយល្អបានទៀតនិយាយល្មងល្មាំងអត់អូសអត់ទេណាដល់ទៅថានិយាយល្អគឺមិនមែនតែមួយណាតគ្នា50 100ទាញរួចណា និយាយពិសេសនឹងខ្លាំងពូជពូជខ្លាំងមកអញ្ចឹងណាដូច្នេះម្ចាស់នឹងត្រូវស្ងួនក្រងរក្សាប្រប៉ុណ្ណា ពីព្រោះបើសេះមួយនឹងអត់ធ្វើការអត់អូសអតេះឲ្យវាត្រូវខាតប្រប៉ុណ្ណាដូច្នេះមានតែឲ្យចំណៃជាទីពេញចិត្តហើយចេះនិយាយល្អចេះបបោសងអែលទៀតសត្វចេះតែកុំនិយាយដល់ទៅសេះពូជល្អអញ្ចឹងទោះបីតែឆ្កែយើងមើលទៅកុហកកែងយាដៃយាជើងធ្វើមុខមាត់វាខ្លាចទម្លាក់កតុយខ្ញប់ខ្ញប់អីបើថាយើង ងឯក្បាលអីអីវាអូបានលិតដៃលិតជើងលិតមាត់យើងទៀតលើហ្នឹងនឹងឯងវាអញ្ចឹងវា ដឹង វា ដឹងអាការៈរបស់យើងអញ្ចឹងអាហ្នឹងគ្រាន់តែលើកពីសัตว์នឹងឯងហើយព្រះអង្គលើកពិសេសដែលហៅថាអសង្ខៈត្រាំងវៈវានិជោនេះនាយពេលនិចហ្នឹងគឺថាស្ងួនគ្រងរសាសេះហ្នឹងយ៉ាងណាព្រះអង្គលើកហ្នឹងចង់មកបញ្ជាក់ថាតាស្មាសញ្ញមៈអត្តានាំងនេះដែលត្រូវតែស្ងួនគ្រងរសាខ្លួនឯងហ្នឹងព្រោះមានតែខ្លួនឯងនេះទេដែលអាចជួយខ្លួន យើងឲ្យរួចអំពីអបាយភូមិដូចជាមិគលៈណាមិលកៈថេរៈនឹងដែលមានតែខ្លួនលោកទេដែលប្រឹងប្រែងជាយាម ដើម្បីឲ្យរួចពីអបាយភូមិហើយរួចពីវដ្តសង្សារបានទៀតមានតែខ្លួនយើងរៀងរៀងព្រះអង្គរៀងរៀងខ្លួននេះឯងដែល មនុស្សរាប់ពាន់លានអ្នក រួមទាំងទេវតាអត់មាននរណាមកធ្វើការងារនេះជំនួសយើងបានទេហើយប្រសិនបើយើងមិនអាចជាទីពឹងដោយខ្លួនឯងបានព្រោះខ្វះសមត្ថភាព នឹងឯងចឹងព្រោះខ្វះស្មារតីដែលយើងមិនអាចនឹងចេះកែខៃខ្លួនឯងហើយ មិនចេះឲ្យអភ័យដល់អ្នកដទៃណែការឲ្យអភ័យនឹងសំខាន់ណាស់ណាព្រះអង្គទ្រង់សម្ដែងអ្នកតេនបណ្ឌិតោហោតេយេវតាពហុភាសតេខេមីអវេរីអភិយោទាំងនេះឯងដែលព្រះអង្គត្រាស់ហៅថាជាបណ្ឌិតនោះនឹងឯងណា គឺបណ្ឌិតោតេណាបណ្ឌិតោតេបវជ្ជតេហ្នឹងឯងគឺដែលហៅថាជាបណ្ឌិតហ្នឹងអ្នកតេនបណ្ឌិតោហោតេយាវតាពហុភាសតេគឺមិនមែនដោយគ្រាន់តែចេះ និយាយច្រើនទេណាមិនមែនគ្រាន់តែមានវោហាស័ព្ទនិយាយចេះនិយាយចោះអីអីចឹងទៅរឿងអ្នកដែលប្រកែកនិយាយក៏ចេះតែប្រកែកហើយក៏ប៉ុន្តែរឿង ចំណេះដឹងក្នុងការគ្រប់គ្រងទូលមានខ្លួនគឺនៅលើការប្រព្រឹត្តអានឹងគឺអត់មានយោវោហាអត់មានយោចំណេះខាងក្រៅអីមកជួយបានទេវោហាចេះនិយាយបណ្ណាក៏ដោយចំណេះខាងក្រៅចេះប្របណ្ណាក៏ដោយមានបានប្របណ្ណាក៏ដោយប៉ុន្តែការប្រព្រឹត្តនៅត្រង់កាយកម្មវិច័យកម្មមនោកម្មនេះ តែកាលណាមិនគ្រប់គ្រងទូលមានហើយវាអត់មានណាដែលព្រះអង្គត្រាស់ថាតស្មាសញ្ញមៈអត្តាណੰងឯណាអានឹងគឺថាមិនអាចនឹងយកមកជួយថាឲ្យ ខ្លួនឯងនឹងទៅ ជាមនុស្សល្អទៅបានទេព្រោះមនុស្សល្អវានៅត្រង់ការប្រព្រឹត្តល្អ មិនគ្រាន់តែយកការចេះដឹងចំណេះវិជ្ជាខាងក្រៅឬក៏ទ្រព្យសម្បត្តិអ្វីអ្វីផ្សេងផ្សេងដតីទេគឺចំណេះវិជ្ជានៅត្រង់ដែលគ្រប់គ្រងទូលមានខ្លួនឯងបាននេះបុគ្គលិកលក្ខណៈដែលប្រព្រឹត្តទៅនៅត្រង់ការប្រព្រឹត្តផ្ទាល់នេះតើមានការសង្រួមកាយវិចាការដែលរស់នៅជីវភាពប្រចាំថ្ងៃនឹងមានទឹកចិត្តប្រព្រឹត្តទៅយ៉ាងណាយ៉ាងណាទឹកចិត្តនឹងសំខាន់ណាជាមួយមនុស្សជុំវិញខ្លួនណាចឹង ដោយដែលគុណម្ចាស់គង់នៅក្នុងពភ្នោះទឹកប្រតិដោយសិលដោយសមាធិដោយបញ្ញាអនុគ្រោះសពសត្វទាំងអទៅដោយធម្មទាននេះឯងឲ្យគ្រប់អង្គគ្រប់គ្នាវាចាបាបំពេញបុណ្យកុសលអីអីនេះគឺជាកិច្ចរបស់សាមណៈដែលត្រូវសង្គ្រោះដល់ពុទ្ធបរិស័ទនឹងហើយអានឹងទឹកប្រតិទៀតក្រៃលែងណាណាកុំឲ្យយើងឃើញតែពីរឿងទឹកភ្លៀងហ្នឹងវាសំខាន់ណាទឹកចិត្តមនុស្សសំខាន់ណាណានឹងឯងអត់មានទឹកចិត្តហ្នឹងស្លាប់ពេញ ផែនដីឥឡូវនឹងឯងចឹងតោះតែមាន ទឹកចិត្តតានឹងឯងដូចខ្យល់អាកាសដកដង្ហើមនឹងយើងថាវាសំខាន់ហើយខ្យល់អាកាសហ្នឹងក៏ប៉ុន្តែមនុស្សយើងប្រព្រឹត្តធัวហ្នឹងវាសំខាន់មែនទេណាសំខាន់ជាងខ្យល់អាកាសហ្នឹងណាអត់ប្រព្រឹត្តធัวទេសម្រាប់គ្នាស្លាប់ពេញទឹកពេញដីហ្នឹងណាអញ្ចឹងគឺយើងយើងមើលមើលទោះយើងគិតថាសัตว์ចឹងគេចោសัตว์ទេឆានណាគ្នាឃ្លានណាណា សឹងតែថាមកឆក់ពីដៃប្រហែលឆក់មែនហ្នឹងវាឃ្លានពេកប៉ុន្តែ បើយើងដឹងថាមករួចឆក់មករត់ទៅដើមលើកដបងគ្នាសុកចិត្តឃ្លានសុកចិត្តអត់ស៊ីអត់ទៅអញឲ្យវាយទេអញខ្លាចដបងរត់រត់ស្រែកញែករត់ណាកែនឹងឯងអានឹងគ្រាន់តែចង់លើកថាទោះជាអត់ឃ្លានប៉ុណ្ណាអត់បានបរិភោគប៉ុណ្ណាក៏ដោយអញរត់សិនហើយអញសុក ចិត្តដើម្បីថាឲ្យបានរស់មិនឲ្យគេវាយស្លាប់ទេចង់និយាយថាចង់និយាយថាសត្វសត្វនឹងដែលវាស្រេកឃ្លានប៉ុណ្ណាក៏ដោយប៉ុន្តែវាត្រូវការអីពីមនុស្សវាត្រូវការមនុស្សឲ្យអភ័យនេះឯងចឹងហើយវាខ្លាចខ្លាចខ្លាចការបៀតបៀនខ្លាចការវាយខ្លាចការបហានឹងណានឹងឯងហើយអាការបៀតបៀននឹងដោយកាយហើយវាបៀតបៀនដោយវាចា ក៏ជាដំបងក៏ជាសត្រាក៏ជាដាវក៏ជាលំពេង ក្រៃលែងទៅទៀតពាក្យសម្ដីណាទាំងគឺជាអាវុធនឹងឯងដែលបៀតបៀនអ្នកដតីក្នុងពាក្យសម្ដីព្រះអង្គត្រាស់ថាវជ័យទុច្ចរិតមនោទុច្ចរិតទៀតនឹងឯងអញ្ចឹងគឺថាក្នុងការដែលត្រូវឲ្យអភ័យព្រះអត្តកថាលោកបញ្យល់ថាគឺវាចាភ័យនិងពៀទាំងឡាយ5ប្រការនេះឯងនឹងមើលក្នុងអត្តកថា ធម្មតវៈ គណាវគ្គទី19នៃវិគាថាធម្មបទបន្តពីមគ្គលវគ្គទៅនឹងអានឹងដែលជាបណ្ឌិតនឹងព្រះអង្គសម្ដែងខេមីអវេរីនិងអភិយោខេមីជាអ្នកដែលមានចិត្តខ្សែមនឹងឯងអញ្ចឹងបានថាលើកយកពីចំណុចចុងក្រោយហ្នឹងត្រង់ដែលថាមើលទោសខ្លួនឯងដើម្បីកែខៃដល់តែឃើញទោសអ្នកដតីក៏មានសេចក្តីសន្តោសប្រោសបណីអធ្យាស្រ័យឲ្យអភ័យ នឹងឯងមិនមែនថាមិនណែនាំទេអញ្ចឹងបានយើង ត្រួតត្រងប្រសាសនាហ្នឹងណា ដើម្បីជាប្រយោជន៍ណែនាំអ្នកដែលមានឧបនិស្ស័យហ្នឹងចឹងមិនមានវិធីអីពិសេសទៅជាង ការណែនាំអប់រំទូមានព្រានប្រដៅទេទាំងក្នុងពិភពលោកនឹងគឺត្រូវតែឲ្យព្រម ដើម្បីនឹងប្រព្រឹត្តល្អនឹងឯងសុខចិត្ត ក្នុងការប្រព្រឹត្តល្អហ្នឹងវាតលតែទទួលយកការណែនាំអប់រំនឹងក្នុងពិភពលោកហ្នឹងបានជាមានកម្មវិធីណែនាំអប់រំមនុស្សហ្នឹងវាគ្រាន់តែថាវាបែកទៅជាលទ្ធិសាសនាផ្សេងផ្សេងទៅក៏ប៉ុន្តែយើងមើលព្រះពុទ្ធអង្គជាបរមគ្រូព្រះអង្គយកការណែនាំគឺការប្រទានពធនេះឯងយើងនាំគ្នាត្រួតត្រងបត្រៃបីដកថែរក្សាព្រះពុទ្ធិកាដើម្បី ជាប្រយោជន៍ជាមរតកដល់កូនដល់ចៅទៅកូនចៅហ្នឹងបានទទួលការណែនាំនឹងឯងក៏ព្រមដើម្បីនឹងឲ្យអភ័យ ចឹងឲ្យអភ័យហ្នឹងគឺថាមិនជាការបៀតបៀនដល់អ្នកដទៃទេក៏ប៉ុន្តែ មានឱកាសល្អបបួលគ្នាដើម្បីមកសិក្សាប្រតិបត្តិក្នុងសាសនានេះឯងដើម្បីការរួច ពីភ័យក្នុងវត្តសង្សារទៀតផង យើងត្រូវយល់ថាជាអ្នករួងគ្រោះទាំងអស់គ្នាទេ ដែលមានលោភៈទោសៈមោហៈនេះគ្មាននរណា បង្កើតឲ្យខ្លួនឯងទេជាអ្នកទទួល ពីវត្តដាក់នឹងមកហើយក៏ត្រូវត្រាច់អង្កត់អស់ការជាយូរអង្វែងរហូតមកនឹងរហូតតទៅនឹងដូច្នេះឥឡូវយើង បានជួបពធយើងត្រូវមានសេចក្តីសន្តោសប្រោសប្រណីអព្យាស្រ័យឲ្យអភ័យនឹងឯងទាំងគឺមេត្តាចិត្តចម្រើនឡើងទៅតែម្ដងហើយអ្នកដែលឲ្យអភ័យនឹងឯងដែលខេមីជាអ្នកខ្សែមខ្សាននឹងមានចិត្តនឹងឯងជាសុខដោយការឲ្យអភ័យនឹងមិន បន្ទុះមិនទាស់មិនស្អប់មិនប្រកែប្រកាន់ដល់អ្នកដតីតែមាន ភាពជាអិសរៈរស់នៅ ជាសុខដោយជីវិតនឹងឯងមិនជំពាក់ទាក់ទិនមិនហួងហែងទៅក្នុងជីវិតអ្នកដតីក្រំតែថាណែនាំអប់រំទូមានព្រានប្រដៅសង្គ្រោះសន្តោសប្រោសប្រណីតែមិនជាប់ជំពាក់ព្រោះមួយសត្វលោកប្រព្រឹត្តទៅតាមកម្មរៀងរៀងខ្លួន មួយទៀតគឺអធ្យាស្រ័យមនុស្សយើងសមមកផ្សេងផ្សេងគ្នា កាលណាបើយល់ដឹងអញ្ចឹងទៅគឺចិត្តវាអត់មានចូលទៅចម្ពាក់តេតិនបកែប្រកម្មហួងហែងនឹងថាកំណាញ់ក៏ទេចំណែនក៏ទេប្រមាថមើងងាយអ្នកដតីក៏ទេអំនួតអួតអាងហ្នឹងគឺត្រូវលះបង់ចឹងព្រោះវាមិនដឹងគេថាត្រូវអួតអាងអ្នកដតីហ្នឹងដើម្បីបានស្អីពីព្រោះភ័យក្នុងវដ្តសង្សារត្រូវដោះស្រាយទៅដោយអរិយមគ្គប្រកបដោយអង្គ8ប្រការ វាមិនមែនយើងទៅប្រណាំងប្រជែងជាមួយអ្នករតីចង់និយាយអីបានឈ្នះគេនឹងឥឡូវក៏និយាយថានិយាយចាញ់និយាយឈ្នះទៅយកឈ្នះនឹងមកធ្វើអីកើតមើលមើលជួយខ្លួនយើងឲ្យរួចពីបាបបានទេជួយខ្លួនយើងឲ្យរួចពីអបាយភូមិវត្តសង្សារបានទេ ហើយទូទៅទាំងអស់ទៀតនិយាយក្នុង រឿងលោភៈកាមឆន្ទៈក៏ដូចគ្នាក៏ណា ទោះជាយើងត្រេកអររីករាយនឹងរូបសម្លេងក្លិនរសផតថាពៈអីនឹងយ៉ាងម៉េចក៏រូបសម្លេងក្លិនរសផតថាពៈនឹងគ្រាន់តែជាអារម្មណ៍របស់លោភៈនឹងដល់ទៅពិនិត្យរសក្លឹមសារវាមានបានមកជួយយើងឲ្យរួចពីបាបឯណាវារឹតតែចម្ពាក់តេតិនឡើងថែមទៀតអញ្ចឹងបានជាព្រះអង្គសរសើរអ្នកបួសនឹងណា ពីព្រោះអ្វីដែលឥតប្រយោជន៍នឹងលះបង់ឲ្យហើយទៅ អ្វីដែលមានប្រយោជន៍គឺសិលសមាធិបញ្ញាឯណែអ្វីដែលយើងត្រូវឃើញភ័យដ៏ធំដុំគឺវត្តៈមិនណាណាណាក្នុងโลกនេះសូម្បីតែអ្នករតីនឹងស្អប់យើងឬក៏មកធ្វើអីយើង វាគ្រាន់តែជាចំណែកតូចមួយចំពោះភ័យក្នុងវត្តៈតែប៉ុណ្ណឹងទេភ័យក្នុងវត្តៈវាជារឿងអបាយភូមិវាជារឿងភពជាតិកំណើត ដែលវែងឆ្ងាយតទៅហើយអត់មានពពុតបានត្រាស់នេះអត់មានពធัวនេះអានេះឯងជាភ័យចឹងជាភ័យដល់ក្រៃលែងទាំងអស់ហើយណានាណានាអីទាំងអស់ហ្នឹងដែលនៅជួបជុំយើងហ្នឹងគ្រាន់តែជួបគ្នាមួយផ្លេតហ្នឹងយើងអត់ធន់ទៅបន្តិចវាទៅផុតទៅហើយ មិនចាំបាច់ទៅឆ្លោះតោះតេងអីគ្នាតាមផ្លូវបើករថយន្តជិះម៉ូតូជួប គ្នាតោះចិត្តគ្នាអីស្ដីថាវាយតបសម្លឹងមុខគ្នាអីទេអត់ធន់ អត់ថន់តែមកផ្លេតទៅទៅហួសផត់បាត់ហើយអាហ្នឹងឯងហើយទោះជាយើងត្រូវជួបគ្នាប្រហែលថ្ងៃប្រហែលខែហ្នឹងយើងគិតថា យើងនៅរស់ប្រហែលឆ្នាំបើវារស់យើងរស់បានធ្វើបន់ទៅទៀតទៅយើងមិនមែនរស់នៅដើម្បីចង្អៀតចង្អល់តោះចិត្តអីណាក៏ប៉ុន្តែ បើយើងគិតធម្មជាតិទៅចុះ បើយើងគិតធម្មជាតិនឹងវាយូរប៉ុណ្ណាបើយើងប្រៀបជាមួយវដ្តសង្សារដូច្នេះវាមិនមែនភ័យអីត្រង់បជាតិដែលយើងរស់នៅនេះទេ ជួបនរណានរណាអីចឹងយើងរៀនអត់ធន់ទៅផ្សព្វផ្សាយមេត្តាចិត្តទៅវិទ្យាទៅទេនឹងឯងហើយក៏វាអត់មាន ជួប គ្នាអីយូរអង្វែងទៅទេមួយឆ្នាំពីរឆ្នាំរឿងរ៉ាវអីវាកន្លងផុតទៅហើយ4 5ឆ្នាំរឿងរ៉ាវអីហ្នឹងវាកន្លងផុតបាត់ទៅហើយនឹងឯងឲ្យតែយើងថាបាននៅរស់យើងមិនមែនចង្អៀតចង្អល់ក្នុងការរស់ នៅនឹងឯណារស់នៅដើម្បីទៀនស្រែភាវនារស់នៅដើម្បីថែរក្សាពុទ្ធសាសនារស់នៅដើម្បីបានប្រព្រឹត្តធម៌បាន ជារស់នៅហើយឲ្យវាមានប្រយោជន៍ពីការរស់ នៅនឹងចឹងទៅយើងមិនក៏មិនគិតពីរង្វាន់ដែលយើងបានរស់នៅនឹង គឺយើងអាចបំពេញនៅកិច្ចការងារជាប្រយោជន៍ជួយខ្លួនឯងបានក្នុងព្រះមច្ចរិយធម៌ហ្នឹងយើងមានទៅរស់ចង្អៀតចង្អល់រវល់ទៅឆ្លោះទៅប្រកែកទៅតោះអីជាមួយអ្នកអតីយើងអត់ធន់ទៅជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងយើងដោះស្រាយតាមផ្លូវចិត្តរបស់យើងទៅដល់ទៅចិត្តយើងស្ងប់រងាប់ស្រួលទៅយើងមិនលំបាកចំណាយពេលវេលាអីទៅគិតខ្នន់ខ្នាញ់ទៅខឹងទៅស្អប់ជាមួយអ្នករតីហ្នឹងទេអ្នករតីមានកិលេសដូចតែគ្នាយើងត្រូវចំណាយពេលវេលាទៅដើម្បីអ្នករតីហ្នឹងវាខាតធំណាស់យើងត្រូវទុកចិត្តរបស់យើង ណែមកត្រេកអររីករាយជាមួយនឹងគុណពពុទ្ធណែទុកចិត្តដើម្បីគិតជ្រះថ្លាជាមួយគុណពធัวគុណប្រសងឯណែនេះបានវាមានតម្លៃសមនឹងជីវិតដែលប៉ុននឹងបានរៀបចំឲ្យយើងបានកើតមកជាមនុស្សបាននៅរស់គុណមេត្តាបិតាគុណគ្រូពជាយាចាគុណពពុទ្ធដែលយើងចូលកម្មភ្នោះបួសជាបព្វជិតនេះបានវាសមនឹងពេលវេលាមកគណៈមកគណៈដែលយើង នៅជាមួយពពុទ្ធពធัวប្រសងនៅជាមួយព្រះមច្ចរិយធម៌មិនចំណាយឱកាសពេលវេលាខ្ជិះខ្ជាយទៅជាមួយអ្នកណាអ្នកណីដោយអំណាចនៃ លោភៈទុសៈមោហៈនោះទេ សូមអនុមោទនាចឹងខ្ញុំកណាបានចូលរួមជាធម្មទានវែងឆ្ងាយតាំងតែពីម៉ោង9ដល់ម៉ោង10